ខ្ញុំណានឹកឃើញពាក្យ4ម៉ាត់ទាំងតែមានបានជួបសុខប៉ុណ្ណានឹងឯងតាមផ្លូវធម៌អាពុទ្ធសាសនាហ្នឹងមួយមានពីរបាន3ជួប4សុខណាមានបានជួបសុខ មានហ្នឹងគឺចង់និយាយពីរឿងយើងមានទៀនសិលភាវនានឹងឯងចឹងហ្នឹងឯងដែលពុទ្ធបរិស័ទយើងចេះមានប៉ុណ្ណឹងគឺល្អហើយចឹងទៅណាដោយសារថាអ្វីអ្វីដែលជារបស់ខាងក្រៅមាសប្រាក់លុយកាក់អីហ្នឹង វាក្រំតែមកពេលមកគ្រាក្នុង ជីវិតយើងហ្នឹងទោះជាយើងមានច្រើនបណ្ណាទៅក៏យើងនៅតែបោះបង់ចោលទេនឹងឯងចឹងក៏ប៉ុន្តែមិនមែនថាអត្ថប្រយោជន៍ទៅឡើយកាលណាបើយើងមានការយល់ដឹងហើយយើងប្រើប្រាស់ឲ្យទៅជាការសង្គ្រោះទៅនឹងឯង ដូចជាលោកសិទ្ធិអនាថបណ្ឌិតបាសិកាវិសាខាអីហ្នឹងមានទ្រព្យសម្បត្តិច្រើនហើយថែមទាំងមានសទ្ធាមានបញ្ញា ដើម្បីថានឹងបានចាត់ចែងទៅដោយល្អអញ្ចឹងគឺដូចជាគំនូបាច់ផ្កាដ៏ធំហើយអ្នកអ្នកដែលដោតក្រងផ្កានោះឆ្លាតឆ្លៀស អញ្ចឹងគឺល្អណាស់គណាលេខ1ទៅតែមងទាំងព្រះអង្គទ្រង់សម្ដែងកលែងហ្នឹងប្ររពចំពោះបាសិកាវិសាខាទាំងគឺគំនួបាច់ផ្ការដ៏ច្រើនហ្នឹងអាហ្នឹងគឺបាសិកាវិសាខាហ្នឹងមានទ្រព្យសម្បត្តិបំចាស់គណាដែលបានបំពេញមកដោយទានដោយសិលដោយភាវនាហ្នឹង នាំឲ្យបានកើតមកជាកូនសិទ្ធិគណាហើយបានចេញអំពីដែនមគធៈមករស់នៅនឹងសាវត្ថីគឺទ្រព្យសម្បត្តិមានទៅតិចអីច្រើនណាស់ហ្នឹងឯងហើយថែម ទាំងមានសទ្ធាហ្នឹងឆ្លាតឆ្លះក្នុងការទំនុកបំរុងសាសនាក្នុងការជួយ សង្គ្រោះ អ្នកស្រុកអ្នកភូមិក្នុងក្រុងសាវត្ថីហ្នឹងមានស្វាមីទៅក៏បានជាកល្យាណមិត្តល្អណែនាំក្រុមគ្រួសារតកូលខាងស្វាមី ដែលធ្លាប់តែមិច្ឆាទិដ្ឋិនឹងឲ្យមកជា សម្មាទិដ្ឋិសម្រាប់មគ្គផលល្អណាស់បាសិកាវិសាខានឹងយើងល្បីមកចឹង ផ្នែកខាងទេយិកាដែលជាអ្នកឲ្យទានហ្នឹងឯងហើយសូមពួរ8ប្រការអំពីព្រះបរមសាស្តាដើម្បីបានថ្វាយនៅវស្សកសាដកហើយយើងចិត្តដល់ថ្ងៃចូលព្រះវសាហ្នឹងឯងហើយបាសិកាវិសាខាហ្នឹងសូមថ្វាយរហូតអស់ជីវិតហើយ ទី2អកន្តកៈទានដែលព្រឹកទៅជាផត់ណាអកន្តកៈផត់ហ្នឹងទី3កមិកផត់ទី4គិលានផត់ទី5គិលានុបដ្ឋកផត់ទី6គិលានភ័យសិជ្ជៈទី7បបរយាគូទី8ឧត្តកសាដកសម្រាប់ព្រះភិក្ខុនីគឺសូមថ្វាយរហូតអស់ជីវិត ដល់ទៅព្រះអង្គត្រាស់សួរពីប្រយោជន៍ក៏ទូលព្រះអង្គប្រយោជន៍ជាពីរចំណែកម្យ៉ាងគឺថាដូចវសកៈសាដកអី សម្រាប់ប្រសង់ស្រង់ទឹកភ្លៀងទៅ អកន្តកៈផត់អីទីខោទៅតែនិមន្តមកមិនតាន់បាន ដឹងផ្លូវគោចរបិណ្ឌបាតអី ឬក៏ថាកមិកផាត់អីដែលពិខុត្រូវនិមន្តទៅអីចឹងក៏ត្រូវមានចង្ហាន់ស្រេចស្រាប់ក្នុងដំណើរឆ្ងាយ ទៅ តាមអ្នករទេសអីអីចឹងគឺត្រូវប្រគេនត្រូវរៀបចំទុកដាក់អីឲ្យបានស្រួលបួលចឹងហោហែទៅហើយមួយយ៉ាងទៀតគឺបាននៅធัว5យ៉ាង សម្រាប់ខ្ញុំបកណាហ្នឹងគឺមានបាមកជៈមួយបេតិមួយបាសទ្ធិក្តីស្ងប់ហើយមានសុខៈជាបាតនៃសមាធិណាមួយបាមកជៈពីរបេតិ3បាសទ្ធិ4សុខៈ5សមាធិនឹងគឺបានដឹងថាអង្គដែលបរិនិព្វានទៅអង្គដែលជាព្រះអនាគាមី បានសើគត់ទៅកម្មសធាវះព្រំអីអីហ្នឹងដែលខ្ញុំប្រកាសណាបានដឹងថាអង្គទាំងអស់ហ្នឹងសិតតែធ្លាប់និមន្តមកសាវត្ថីអញ្ចឹងប្រកាសជាធ្លាប់បានទទួលនៅវសកៈសាដកឬក៏អកន្តកៈផាត់កមិកផាត់អីទាំងអស់ហ្នឹងអញ្ចឹងគឺខ្ញុំកណ្ដាលសบายចិត្តបានฝ่ายទៀន ដល់ព្រះរិយបុគ្គលទាំងឡាយអង្គនោះនោះដល់បព្វជិតអ្នកមានសិលហ្នឹងនឹងឯងចឹងបព្វជិតគ្រាន់តែមានសិលហ្នឹង ជាកល្យាណមិត្តសំខាន់ណាស់របស់មនុស្សនិងទេវតាចឹងបងប្អូនកូនចៅគ្រាន់តែនឹករលឹកឃើញ ជ្រះថ្លាដល់បព្វជិតអ្នកមានសិលប៉ុណ្ណឹងគឺមានសម្បត្តិសពសម្បត្តិសួរក្នុងចិត្តសន្តានហើយសក្យសង្វត្តនិកੰចឹង បណ្ណាព្រះអង្គសម្ដែងក្នុងអង្គត្រមកាយបញ្ចកនិបាតកុលសោតនឹងក្រំតែជ្រះថ្លា ជាមួយនឹងសីលវន្តទេបពជិតេនឹងអញ្ចឹងគឺគុណចាស់និមន្តគុំស្ងៀមអញ្ចឹងមែនមិនធ្វើអីដោយកាយមិនប្រព្រឹត្តអីដោយវាចាក៏ប៉ុន្តែមโนកម្មនឹងគូឲ្យជ្រះថ្លាណាស់ ព្រឹត្តទៅដើម្បីរក្សាព្រះមច្ចរិយធัวបានហើយក៏ប្រព្រឹត្តទៅដោយមេត្តាមនោកម្មមានបហប្រតិបំណងឲ្យពុទ្ធបរិស័ទទាំងអស់សព្រមចារីទាំងអស់មនុស្សសត្វទេវតាបានជាក្តីសុខបើណាថាមេត្តាមនោកម្មទាំងព្រឹត្តទៅហើយដើម្បីឲ្យពុទ្ធបរិស័ទទេយុទេកាដែលបានថ្វាយទានរាល់ថ្ងៃហ្នឹង បានសម្រេចនៅប្រយោជន៍បុណ្យកុសលច្រើនអាត្មាអញក៏បីជាបព្វជិតអ្នកមានសិលល្អប្រព្រឹត្តអ្វីអ្វីគឺថាឲ្យបានគួរក៏បីតាមពធัวតាមព្រះវិន័យទៅជាស្រែបុណ្យចឹងទៅចឹងនឹងរហប្រតិអនុគ្រោះដល់ពុទ្ធបរិស័ទគឺតាមមโนកម្មណាមโนកម្មព្រឹត្តទៅក្នុងមโนទ្វាហ្នឹងមានមេត្តា ហើយដល់អញ្ចឹងទៅធ្វើអីចេញមកក៏មេត្តាកាយកម្មមានបតិរៈដីកាអីក៏មេត្តាវជ័យកម្មអនុគ្រោះរហូតនឹងឯងឲ្យគ្រប់អង្គគ្រប់គ្នា បានសេចក្តីសុខនឹងហៅថាជាកល្យាណមិត្តសំខាន់ណាទាំងធัวដែលសម្រាប់ញ៉ាំងវិមុតឲ្យចាស់ខ្លាណា នឹងឯងវិមុតគឺការរួចផុតចាក់ទុកនឹងដែលមិនតាន់ចាស់ខ្លាឲ្យបានចាស់ខ្លាទៅក្នុងការសម្រេចនៅលោកកតរៈនឹងអានឹងគឺថាមាន5សម្រាប់ញ៉ាំងវិមុតឲ្យចាស់ខ្លាព្រះអង្គសម្ដែង បរពចំពោះប្រមេខយៈយថាទី1គឺមានកល្យាណមិត្តនឹងឯងហើយ4បន្តមកទៀតសត្វតែអាស្រ័យគុណរបស់កល្យាណមិត្តគណា គឺបាននៅកថាវត្ថុស្ដាប់ស្ដាប់ពាក្យដែលគួរស្ដាប់ពាក្យពិតហើយមានប្រយោជន៍នឹងឯងចឹងស្ដាប់ទៅបានការចេះដឹងនឹងគឺដោយសារកល្យាណមិត្តនឹងអឺហើយបាននៅសិលសិលសិលល្អណាស់ដោយសារ ការដែលមានកល្យាណមិត្តនឹងគ្រូពជាព្រះអាចារ្យណែនាំបង្ហាត់បង្រៀនហើយនឹងប្រព្រឹត្តបប្រតិបត្តិឲ្យជាអង្គគំរូចឹងទៅល្អណាស់ហើយបានមកប្រពសេចក្តីជាយាមហើយនឹងនិពេតិកបញ្ញា បញ្ញាទម្លាយកិលេស4ខាងក្រោយហ្នឹងសិតតែអាស្រ័យកល្យាណមិត្តចឹងគឺថាមានកល្យាណមិត្តពីខាងដើមមាន បញ្ញាទម្លាយកិលេស ជាគម្រប់5ខាងចុងហ្នឹងធัวហ្នឹងសម្រាប់ញ៉ាំងវិមុតឲ្យចាស់ខ្លាអញ្ចឹងគឺពុទ្ធបរិស័ទយើងសบายចិត្តនឹងមានឱកាសបានប្រព្រឹត្តនៅគុណធម៌ទាំងបានប្រព្រឹត្តល្អអាហ្នឹងឯងដែលខ្ញុំណាចង់លើកថាអ្វីដែលយើងមានហ្នឹងណាយើងមកពិចារណាយើងមានក្តីជ្រះថ្លានិងសម្បត្តិ ដែលជាអរិយទ្រព្យជាមរតករបស់ព្រះសម្មាសម្ពុទ្ធដែលយើងជាកូនល្អដែលអាចទទួលយកនៅ សម្បត្តិមរតកនឹងពីព្រះអង្គមកចឹងធ្វើឲ្យជីវិតនឹងឯងបាន មានតម្លៃយើងក៏មិនមានឱកាសពេលវេលាអីបានច្រើនខែច្រើនថ្ងៃអីទៅទេ ការរស់នៅរបស់យើងហ្នឹង កណ្ដាយើងកុំឲ្យខ្ជិះខ្ជាយណាយើងចេះសន្សំសំចៃណា មាសប្រាក់លុយកាក់អីហ្នឹងមិនចាយវាខ្ជិះខ្ជាយទេប៉ុន្តែបងប្អូនកូនចៅ អាចខ្ជិះខ្ជាយជីវិតនឹងឯងដែលមានតម្លៃជាងអ្វីអ្វីទាំងអស់ដែលសម្រាប់យើងប្រើប្រាស់ធ្វើនៅកិច្ចការងារជាប្រយោជន៍ សម្រាប់អាយុវណ្ណៈសុខៈពលៈអីហ្នឹងដែលជាពួរដល់ប្រសើរសម្រាប់ជីវិតហ្នឹងគឺយើងមិនអាចខ្ជះខ្ជាយជីវិតហ្នឹងរត់រាយទៅក្នុងរឿងឥតប្រយោជន៍ធ្វើអីឥតប្រយោជន៍និយាយអីឥតប្រយោជន៍គិតអីឥតប្រយោជន៍ទៅទេអាហ្នឹងគឺពុទ្ធបរិស័ទនឹងបានជ្រាបពីតម្លៃនៃជីវិតហើយចេះសន្សំសំចៃណា ទោះយប់ទោះថ្ងៃអីហ្នឹងមិនខ្ជិះខ្ជាយទៅទេដោយសារថាយើងមិនមែនចេះតែទៀមទាការរស់នៅបានវែងឆ្ងាយអីទៅណាបើដូចថាយើងចាស់ហើយប្រហែលខ្ញុំកណាអីហ្នឹងថា50ផ្លាយអីហ្នឹងថា សុខភាពល្អណាស់នៅអាយុវែងទៅ ថា30ឆ្នាំទៀតទេចុះហ្នឹងឯង ដល់ហើយបើដូចជាកូនចៅអីហ្នឹងថានៅប្រហែលនៅ60ឆ្នាំទៀតទៅចោនឹងឯងនឹងឯងហើយ60ឆ្នាំហ្នឹងយើងពិនិត្យមើលមើលដូចជា ថាវែងឆ្ងាយសម្បើមណាស់ប៉ុន្តែយើងរកនៃខ្លឹមសារគឺតកតងទៅនឹងជីវិតដែលប្រព្រឹត្តទៅ ដោយទានសិលភាវនាហ្នឹងបានជីវិតហ្នឹងមានខ្លឹមសារ ទៅណាប៉ុន្តែមើលក្នុង60ឆ្នាំហ្នឹងយើងគ្រាន់តែកាត់អាដែលយើងទទួលទានដំណេកហ្នឹងក្នុងក្នុងមួយថ្ងៃត្រូវអស់1ភាគ3ហើយណា7 8ម៉ោងហ្នឹងក្នុង24ម៉ោងហ្នឹងហើយនៅពេលហ្នឹងយើងមានបានធ្វើបន់ណាពេលពេលទូទានដំណេកហ្នឹងប្រព្រឹត្តទៅជាវិបាក វិបាកប្រវាំងហ្នឹងអត់មែនជាជីវ័នចិត្តអីដែលប្រឹកទៅធ្វើបន់ធ្វើទានអីបាននេះណាអាហ្នឹងវាយើងគ្រាន់តែគិតថាមួយថ្ងៃអស់7 8ម៉ោងនៅក្មេងៗត្រូវណាគេងហ្នឹងឲ្យច្រើនម៉ោងទៀតដើម្បីបានសុខភាពធ្វើកិច្ចការងាររៀនសូត្រអីទៅបានល្អកុំឲ្យគិតតែពីរឿងលេងអត្តប្រយោជន៍ អញ្ចឹងត្រូវកាត់អស់1ភាគ3អាហ្នឹងបើយើងគិតមួយថ្ងៃវាដូចថាតិចទេ8ម៉ោងប៉ុន្តែយើងត្រូវដឹងថាហ្នឹង1ភាគ3នៃជីវិតតាហើយបើយើងរស់នៅថានៅ60ឆ្នាំទៀតគ្រាន់តែដេកអស់20ឆ្នាំបាត់ហើយគឺណាយើងគិតមើលមើលចុះ1ភាគ3 60វាមិនត្រូវអស់20អាហ្នឹងគ្រាន់តែដេកអស់20ឆ្នាំហ្នឹងណា អានឹងយើងមានបានធ្វើប៉ុនអីនៅសល់40ឆ្នាំហើយ40ឆ្នាំឲ្យសុទ្ធតែប៉ុនទៅអត់ទៀតនៅមកស្រឡាញ់ទៀតណានៅមកខឹងទៀតនៅមកវង្វេងនៅមកកណាញ់នៅមកចំណែកនឹងសម្បើមមែនទេទៅណាដូច្នេះពេលដែលដែលយើងថាជីវិតវាមានតម្លៃដែលយើងស្រឡាញ់ការរស់ នៅណាស់ហ្នឹងតើមើលមើល សបើមទៅជាមួយគ្នានឹងរឿងអត្តប្រយោជន៍ហើយជាមួយគ្នានឹងការសន្សំទុកទោសទៀតហើយយើងចេះតែស្រឡាញ់ហើយការរស់នៅហ្នឹងហើយប៉ុន្តែយើងស្រឡាញ់ហ្នឹងវាស្រឡាញ់ដោយទាំងបាបអកុសលដោយទាំងកិលេសផងណាដែលយើងស្រឡាញ់ជីវិតហ្នឹងនឹងឯងហើយជីវិតដែលប្រកបដោយបាបអកុសលវាជាទុកជាទោសជាតើទាំងប៉ុណ្ណាយើងអាចធ្វើជាសត្រូវនឹងខ្លួនឯងបានណា ដោយសារតែការល្ងងខ្លៅអីហ្នឹងដោយព្រះអង្គត្រាស់ថាចរន្តពេលាទុំមេធាអមតេនេវអត្តនាបុគ្គលងងខ្លៅអាប់អិតប្រាជ្ញាហ្នឹងគឺជាបាបប្រមិតគឺជាសត្រូវពិតជាមួយនឹងខ្លួនឯងក្នុងការដែលប្រព្រឹត្តបាបកម្មមានផលដល់ក្តៅក្រហាយហ្នឹងបងប្អូនកូនចៅចាំចាំថាបុគ្គលងងខ្លៅជាកំពូលសត្រូវជាមួយនឹងខ្លួនឯង នឹងឯងអត់មាននរណាមកជាសត្រូវអីនឹងថាសាហាវអាក្រក់កាចដោយខ្លួនយើងដែលល្ងងនឹងទេតែដែលរុញទម្លាក់ខ្លួនយើងទៅនៅក្នុងសេចក្តីទុកដោយសារតែល្ងងនឹងរហូតដល់ទៅវត្តសង្សារទៀតសង្សារទុកនោះដោយសារអវិជ្ជា ជាមូលនឹងហើយទាំង គិតចាប់តាំងពីបច្ចុប្បន្ននឹងទៅធ្វើអីបាបកម្មពាលាបោឡែអីសពគ្រប់បៀតបៀនខ្លួនឯងបៀតបៀនអ្នករតីអ្នកមានគុណមេត្តាបិតាអីហ្នឹងគឺដោយសារតែយើងល្ងងហ្នឹងចឹងខំសិក្សារៀនសូត្រហ្នឹងឲ្យបានចេះដឹងចឹងទៅណាកូនចៅមិនមែនថាដាច់ដោយឡែកអីអំពីពុទ្ធសាសនាទៅទាំងអស់ទេ នឹងឯងចំណេះវិជាការចិញ្ចឹមជីវិតអីហ្នឹងក៏ចិញ្ចឹមជីវិតហើយក៏ប៉ុន្តែដូចគុណចាស់ចូលគង់នៅក្នុងពភ្នោះអញ្ចឹងកូននេះអីអីហ្នឹងបួសមកត្រូវមើលបីដកអាហើយបើអត់បានរៀនសាលាមកទេចេះមើលអសអីកើតនឹងឯងមកទៅតែកខអីគឺថាមកដល់គឺបានអាននឹងគឺក្រំតែអានអសហ្នឹងហើយបើថាយើង សិក្សាទៅមានចំណេះវិជ្ជាចិនជីវិតអីចឹងទៅក៏ទៅជាបាសកបាសិកាល្អទៅ ទំនុកបំរុងពុទ្ធសាសនា មានការងារចិញ្ចឹមជីវិតនឹងដោយល្អដោយប្រពៃចឹងប៉ុន្តែអត់ឃ្លានមានក្ររបរត្រឹមត្រូវ ជួញដូរក្នុង ផ្លូវនៃសัพបរោះផ្លូវលោកផ្លូវធัวកុំឲ្យមានតោះផ្លូវល្អឥតខ្ចោះមេអង្គ8 យើងតំណាក់តំណងគ្នាហ្នឹងចឹងព្រោះប្រសង់មិនបានធ្វើស្រែឬចម្ការជំនួញជួញដូរអីទេគឺយើងដូចដាក់ក្រុមហ៊ុនជាមួយលោកចឹងហ្នឹងឯងដល់ប្រសង់បួសទៅត្រួតត្រងប្រសាសនា បានប្រយោជន៍សំខាន់ណាស់ចំណេញសម្បើមណាស់បានប្រធัวព្រះវិន័យនឹងជាគ្រូជាសាស្តាឋិតនៅរហូត5000ព្រះវសាអញ្ចឹងមនុស្សល្អដោយសារមានប្រធัวព្រះវិន័យតទៅទៀតនេះ បួសក្នុងព្រះសាសនាប្រមាណពាន់ម៉ឺនសែនអង្គទៅទៀតទៅហើយឧបាសកបាសិកាឧទ្ទិសខ្លួនឯងនឹង ដើម្បីជាមនុស្សល្អចំពោះព្រះសាសនានឹងប្រមាណម៉ឺនសែនលានអ្នកទៅទៀតទៅ រាប់រយពាន់ឆ្នាំទៅទៀតទៅដោយសារមានពធัวព្រះវិន័យជាគ្រូជាសាស្តាជំនួសព្រះអង្គហើយពធัวព្រះវិន័យស្ថិតនៅ តទៅដោយសារអីដោយសារប្រសង់គង់នៅក្នុងពភ្នួរបួសរៀនត្រួតត្រងបរិយ័តសិទ្ធំ និងបដិបត្តិសិទ្ធំនឹងឯងដើម្បីរក្សាប្រសាសនាហើយអញ្ចឹងដែលប្រសង់អាចត្រួតត្រង នៅបរិយ័តសិទ្ធំបដិបត្តិសិទ្ធំរហូតដល់ទៅបដិវេតសិទ្ធំនឹងបានបើអត់ឆាន់ទេមានគង់ នៅក្នុងពភ្នោះឯណាបាន មានប្រព្រឹត្តធម៌វិន័យអីកើតនឹងឯងអញ្ចឹងគឺ ពុទ្ធបរិស័ទបាសកបាសិកាយើងដែល ទំនុក បំរុងកត់សាលាព្រះវិហាររបងខ្លោងទ្វារនឹងឯងដែលឈ្មោះថារួមចំណែកក្នុងការត្រួតត្រងពុទ្ធសាសនាពិតមែនតែយើងមិនបានត្រួតត្រងដោយផ្ទាល់នៅ ក្នុងពធព្រះវិន័យប្រសាសនាប៉ុន្តែអានេះវាដូចយើង ដាក់ក្រុមហ៊ុនអញ្ចឹងដល់ត្រូវបាន ផលកម្រៃមកយើងក៏បានចំណែកនឹងចង់និយាយថាយើង បានសម្រេចបុណ្យក្នុងការត្រួតត្រងប្រសាសនាអាដែលនិយាយថាផលកម្រៃចំណេញចំណេញមែនទេណាចំណេញត្រង់ដែលថា បាន ព្រះដ៏មានពភៈបរមសាស្តាគង់នៅរហូតរាប់រយពាន់ឆ្នាំទៅទៀតណាអានឹងគឺដោយសារពុទ្ធបរិស័ទយើង ដូចដែលយើង បានទទួលបត្រៃបីដកព្រះអត្តកថាប្រសាសនាសប្ងៃនឹងមិនដោយសារពុទ្ធបរិស័ទពីមុនមក បើប្រសង់មិនសង្កេយនីបាសកបាចិកាមិនទំនុកម្រងប្រសង់ទេធ្វើម៉េចយើង បានបត្រៃ3ដកមកដល់សប្ថ្ងៃនឹងឯងក្រុមជំនុំបត្រៃ3ដកអីហ្នឹងគឺប្រឹងប្រែងណាស់មានឧបការៈគុណអញ្ចឹងយើងបន្តកិច្ចការងារនឹងទៅទៀតចឹងធ្វើឲ្យយើងសบายចិត្តដល់ទៅយើងសบายចិត្តយើងមានអនុសតិ ទៅជាចាគានុសតិទៅជាសីលានុសតិទៅជាទេវតានុសតិយើងរស់នៅដោយអនុសតិនឹងជាសពរបស់យើងចឹងទៅយើងមាននៅកំណប់បនកំណប់សពនឹងនឹងឯងដល់យើងមិនចាំបាច់ពឹងពាក់អីសេចក្តីសុខពីខាងក្រៅអីទៅច្រើនទេព្រោះយើងមានសេចក្តីសុខស្ងប់ អានឹងវាចូលទៅដល់មាន បានជួបសុខហ្នឹងវាទៅតាមលំដាប់លំដោយគ្នាហ្នឹងទៅទេដល់ទៅយើងមានសេចក្តីសុខក្នុងចិត្តយើងច្រើនទៅ យើងមិនសូវអន្ទះអន្ទែងទៅរកសេចក្តីសុខអីពីខាងក្រៅពេកទេហើយក៏មិនសូវជាកើតទុកអីជាមួយនឹងរឿងរ៉ាវអ្នកដតីអីហ្នឹងយ៉ាងម៉េចយ៉ាងម៉េចដោយសារយើងមិនមិនសូវជាជាប់ជំពាក់អីច្រើនទៀមទាអីច្រើនអំពីអ្នកដតីទេព្រោះយើងមានទីពឹងខាងក្នុងចិត្តសន្តានរបស់យើង អាហ្នឹងគឺជារឿងមួយដែលយើងកបីបានពិចារណាហើយរំលឹកកូនចៅដែលនៅកមារាកមារីឬក៏ទៅតែពេញវ័យអីហ្នឹងវាអាចមានសេចក្តីសវឹងទៅក្នុងសេចក្តីសបាយវ័យវ័យក្នុងលោកហ្នឹងណានឹងឯងចឹងយើងមិនងាយ ដើម្បីចេះរក្សាខ្លួនឲ្យបានម៉មមួននៅក្នុងទានសិលភាវនាអីទេមេងក្មេងហ្នឹងប៉ុន្តែទោះជាយ៉ាងណាយើងមានឱកាសជួបបន់ទានអីចឹងយើងបានស្ដាប់ពធអីចឹងទៅយើងចេះតែគិតពិចារណាចឹងទៅយើងបានទទួលនៅចេតនារបស់យើងនឹងល្អបនិស័យល្អ ព្រោះយើងកើតមកក្នុងប្រទេសដ៏សមគួរមានការសែបគប់ត្រូវអានឹងឯងដែលជាពន្លឺក្នុងជីវិតរបស់យើង ទាំងកល្យាណមិត្តពីខាងក្រៅទាំងកល្យាណធัวខាងក្នុង ដួងចិត្តរបស់យើងហើយយើងឧស្សាហ៍មានខ្លួនឯងជាឧបមា គិតថាយើង មានមេត្តាបិតាក៏យើង ស្រឡាញ់ណាស់ ហើយយើងសប្ងៃក៏ត្រូវការសេចក្តីសុខក្រៃលែងទៅទាំងទោះជាអ្នកណាអ្នកណាប្រាថ្នាអី ប្រាថ្នាអីក៏ប្រមូលមកត្រង់ដែលឲ្យបានសុខទាំងដែលខ្លួនឯងហើយនឹងទាំងបុគ្គលដែលជាទីស្រឡាញ់កូនចៅអីហ្នឹងគឺមាន បំណងប្រាថ្នាឲ្យបានសុខណា នឹងឯងដល់យើងចេះពិចារណាអញ្ចឹងយើងកាត់បន្ថយការបៀតបៀនដល់អ្នកដទៃហើយព្រោះចិត្តយើងចិត្តគេណាសុខយើងសុខគេនឹងឯងអ្នកដតីក៏មានចិត្តថ្លើមានបេះដូងមានសេចក្តីស្រឡាញ់គោរពមេត្តាបិតាទាំងហើយយើងក៏មិនគួរស្ដីថាប្រមាថមើងងាយអីដល់ទៅក្រុមគ្រួសារមេត្តាបិតាអីទេណា នឹងឯងយើងគិតមើលយើងគោរពស្រឡាញ់មេត្តាបិតាយើងនឹងក្រៃលែងប៉ុណ្ណានឹងឯងដល់អ្នកដតីធ្វើនៅអំពើមិនគួរកប់បីឬក៏ស្ដីថាប្រមាថមើលងាយអីអីចឹងតាកទួងដល់ចាស់ទុំព្រឹទ្ធាចារ្យឪពុកម្ដាយមេដាបិតាយើងមិនសប្បាយចិត្តអញ្ចឹងយើងត្រូវប្រយ័ត្នណាយើងកុំធ្វើអីពោលអីពាក្យសម្ដីរបស់យើងកុំ คล้ายទៅជាឆ្នាំពឹសពុលដើម្បីនឹងបហាចិត្តសន្តានអ្នកដតីយើងរៀនមកទឹកបរិសុទ្ធឃើញទេនឹងឯងសង់ឆាំទៅណាណាណាបរិភោគទៅពិសាទៅបានឆ្អែតទៅហើយមានសុខភាពល្អអញ្ចឹងយើងធ្វើជាមនុស្ស ហើយបានល្អដូចជាទឹកបរិសុទ្ធចឹងទៅមិនល្អទេណាកូនចៅទៅធ្វើទឹកល្អក់ទឹកពុលទឹកអីចឹងធ្វើអីណាយើងមើលមើលយើងរង្គៀសចំពោះរឿងមិនល្អយើងរស់នៅយើងសบายចិត្តត្រង់ដែលថាយើងមានទឹកចិត្តដែលអាចថាឲ្យអ្នកដតីបានសេចក្តីសុខដោយសារអំពើអ្វីអ្វីហ្នឹងមេត្តាបិតាចេះបង្រៀនកូនតូចតូចហ្នឹងឲ្យឲ្យចេះឲ្យទៀង នឹងឯងអានឹងជំនួយទាំងជំនួយត្រង់ដែលថាដល់តែមានទឹកចិត្តចេះឲ្យទៀនទៅអាគណិតដែលចង់ទៅឆក់ទៅដណ្ដើមទៅលួចអីអីពីមិត្តពីភ័ក្រអីហ្នឹងវាវាអត់កើតឡើងទេព្រោះវាមានគណិតថាពុកម្ដាយលោកយាយលោកតាអញបង្រៀនឲ្យអញឲ្យអញ្ចឹងអានេះមិនបានឲ្យផងទៅយកធ្វើអីណាតាំងពីបិចសភៅខ្មៅដៃឬក៏លុយកាក់អីអីហ្នឹង កូនចៅខ្លះឃើញឃើញរបស់គេចង់បានទៀតចង់បានអានឹងវាផ្ទុយពីរឿងចង់ឲ្យអញ្ចឹងយើងបង្រៀនកូនឲ្យឲ្យចេះឲ្យចេះឲ្យដល់អ្នកណាអ្នកណាអីចឹងទៅមិត្តភ័ក្តិអីគ្នាគ្នាអីចេះបែងចែកទៅរហូតដល់ចេះដាក់បាតលោកអីចឹងទៅណានឹងឯងយើងបរៀនអញ្ចឹងល្អណាស់កូនចៅវាមានគំនិតថាលោកយាយ គាត់បង្រៀនអញឲ្យចេះឲ្យចឹងទៅចឹងយ៉ាងហោចណាស់ក៏អញមិនទៅយករបស់គេដែរនឹងឯងវាមានចិត្តចង់ឲ្យចឹងទៅហើយកុំឲ្យស្អប់អ្នកដតីអ្នកនេះអ្នកនោះគឺក្រលំបាកអីអីចឹងកុំទៅចិត្តទៅក្បែរហ្នឹងឯងមើងាយ មើលថោកគេទៅព្រោះកូនចៅអ្នកក្រអីអីចឹងកុំនិយាយល្អកុំធ្វើល្អជាមួយកូនចៅគេនឹងអីចឹងយើងតកូលពងខ្ពស់យើងអ្នកមានអីអីតែកាលណាបង្រៀនកូនអញ្ចឹងអានឹងមុខប្រខូចកូនហើយនឹងឯងព្រោះវាអត់មានទឹកចិត្តអាណិតស្រឡាញ់មេត្តាអីអីបើយើងចេះថាណានឹងឯងគ្នាខ្វះបន់ បានជាកើតមកកូនអ្នកក្រលំបាអីអីមើលអត់ទាំងបានចូលសាលារៀនសូត្រអីផងកូនឯងមានបុណ្យណាកើតមកបានពុកម្ដាយចិញ្ចឹមមើលថែចូលរៀនអីចឹងកូនឯងធ្វើបុណ្យតទៅទៀតទៅ ចេះអាណិតចេះស្រឡាញ់អ្នកអត់អ្នកឃ្លានតាំងចិត្តខំធ្វើការងាររត់ទទួលទាន មាន បានអីជួយអ្នកអត់អ្នកឃ្លាននឹងចឹងទៅខ្លួនឯងបានបន់រុងរឿងតទៅទៀត អានឹងគ្នាចេះស្ដាប់តែពីតូចតូចនឹងចង់ចាំទុកចំណាប់តើម៉េងក្មេងប្រកែចាំណាស់នឹងឯងពាក្យម៉ែឪប្តីផ្ដាំអីហ្នឹងអញ្ចឹងបានទៅជាមនុស្សល្អនឹងខ្ញុំមណាក្រឹមតែរំលឹករំលើកអំពីរឿងឧបនិស្ស័យល្អគឺមេដាបិតានឹងឯងដែលជាកម្ពូលកល្យាណមិត្តកណា ហើយកូនចៅនឹងយកចិត្តទុកដាក់នៅក្នុងការសន្សំគុណសន្សំទីក្តីល្អហើយក្នុងរឿងពេលវេលានឹងយើងជាមនុស្សចាស់នឹងឯងមិនបាននៅក្មេងអីនឹងថា50 60ឆ្នាំអីឯណាទៅទេណាមួយឈឺទៀតនឹងឯងតាម គ្រូពេទ្យមើលទៅតំណងជាមើលជាទេនៅបានប្រហែលខែប្រហែលអីហ្នឹងមើលថែសារសុខភាពអីចឹងវាអាចថាក្រិនថ្លើមឬក៏មហារាជពវៀនអីចឹងណាហ្នឹងឯងក៏ប៉ុន្តែយើងត្រូវតែរៀនត្រូវតែសិក្សាអប់រំទាំងនៅក្នុងសេចក្តីហ្នឹងយើងមិនចេះតែកើតទុកអីទៅ នៅក្នុងរឿងធម្មតានៃជីវិតនឹងទេចង់និយាយមកដល់តែថាបាននេះណាគឺបានដោយចំពោះនៅបញ្ញាអានឹងក៏ចូលក្នុងភាវនាដែរតែលមានបានបានប៉ុន្តែតម្លើងសម្បត្តិដែលដែលថាជាការបាននេះឲ្យខ្ពង់ខ្ពស់មកដល់កម្រិតបញ្ញា គឺថាសុខោបញ្ញាបដិលាភោការបានដោយចំពោះនៅ បញ្ញានាំមកនៅសេចក្តីសុខនឹងគឺយើងបានពិចារណាហើយកូនចៅត្រង់ដែលថាអ្នកណាដែលជាកំពូលសត្រូវជាមួយនឹងខ្លួនយើងអានឹងគឺយើងដែលល្ងងអញ្ចឹងដែលជាកំពូលមិត្ត ចិត្តល្អជួយយើងឲ្យបានរួចផុតពីទុក្ខពីទោសសពគ្រប់ហ្នឹងគឺត្រង់ដែលថាយើងរៀនឲ្យបានចេះដឹងហើយឲ្យបានទៅជា មនុស្សឆ្លាតចឹងទៅបាននៅបញ្ញានេះដែលអាចជួយខ្លួនយើងឲ្យមានជីវិតរុងរឿងហើយនឹងជួយក្រុមគ្រួសារតបស្នងសងគុណមេត្តាបិតា ហើយនឹងបានជាឧបការៈដល់ប្រទេសជាតិប្រសាសនា មានសមត្ថភាពគ្រប់គ្រងភូមិឃុំស្រុកអីចឹងទៅដូចជាមលុបដែលនឹងអាចឲ្យមនុស្សសត្វជ្រកបានមលុបឈើអីជាដើមហ្នឹងណាចឹងនឹងឯងចឹងខ្លួនឯងត្រូវលំបាកអេះហាលថ្ងៃហាលក្តៅអីចឹងនឹងឯងដូចមេដាបិតាដូចថាយកខ្នងរងកម្ដៅហើយឲ្យកូននឹងជ្រកនៅ នឹងដើមទ្រូងនៅពីខាងក្រោម ជាមលុបអីចឹងរបៀបហ្នឹងណាពោលគឺថាព្រមទទួលសេចក្តីទុកលំបាកហត់នឿយសពគ្រប់ប្រការដើម្បីបានជាមលុបដល់កូនប្រុសស្រីនឹងយ៉ាងណា អាជ្ញាធរដែនដីក៏ប្រឹងប្រែងទៅតាមនឹងចឹងហើយបើមិនចេះដឹងបើមិនឆ្លាតទេ គ្រប់គ្រងមិនបានទេចឹងនៅក្នុងធัวសង្គ្រោះ ព្រោះសង្គ្រោះមាន4គឺថាសង្គ្រោះដោយទានសង្គ្រោះដោយពាក្យសម្ដីល្អគេថាបិយវាចា សង្គ្រោះដោយអដ្ឋចរិយា ហើយនឹងសង្គ្រោះដោយសមាណត្តតាវាមាន4ហ្នឹងមួយគឺទានឬហៅទៅចាគៈហ្នឹងក៏បាន ទី2បយវាចា ពាក្យសម្ដីពីរោះទី3អដ្ឋចរិយា ការងារជាប្រយោជន៍ហើយនឹងទី4សមាណត្តតា មិនចើងម៉ើងឆ្មើងឆ្មៃមិនមិនលើកពំពោះខ្លួនឯងឲ្យតដែតផុតពីអ្នករតីដោយមនុស្សអួតអាងដោយប្រកែប្រកាន់ខ្លួនអីទៅទេ គឺថាតម្កល់ខ្លួនឲ្យស្មើហៅថាសមាណត្តតានឹងធ្វើខ្លួនឯងឲ្យឲ្យស្មោះស្មើរួមសុខរួមទុក្ខនិយាយម្យ៉ាងទៀតឲ្យងាយស្ដាប់ណានឹងឯងដូចព្រះបរមពុរិស័ទព្រះអង្គប្រាថ្នាជា ជាព្រះអរហន្តរួចផុតចាកទុកទៅតាំងតែពី4អសង្ខ័យមួយសែនផែនដីមុនម្លេះប៉ុន្តែព្រះអង្គរួមសក់ទុកមួយសត្វលោកព្រះអង្គត្រូវទទួលរងសេចក្តីទុក្ខ4អាសង្ខ័យមួយសែនកាប់នឹងដើម្បីព្រះអង្គជួយសត្វលោកនឹងគឺជាកម្ពូលសមាណត្តតាហើយចឹងរួមសក់រួមទុកជាមួយសត្វលោកដោយតែព្រះអង្គទទួលសេចក្តីទុករបស់សត្វលោកនឹងឲ្យមកជារបស់ព្រះអង្គមួយអង្គឯង នឹងឯងឲ្យសត្វលោកនឹងឯងបានដល់នៅសេចក្តីសុខនៅពេលដែលព្រះអង្គជាពុទ្ធហើយអង្គប្រទានពធัวទៅពុទ្ធបរិស័ទនឹងស្ដាប់ ទៅបានសម្រាប់មគ្គផលរួចផុតចាក់ទុក បើកុំតែស្ដាប់ព្រះអង្គនឹងគឺមិនអាចត្រាស់ដឹងខ្លួនឯងរួចផុតចាក់ទុកទៅបានទេអញ្ចឹងគឺតលតែបានស្ដាប់ពីព្រះអង្គណានឹងឯងទៅ ព្រះអគ្គសាវកអីពេញអភិនិហាបុណ្យបារមីមកតែ មួយអាសង្ខ័យមួយសែនកាប់ទេហើយដូចជាសេតិមហាសាវកដតីតីទៀតទៅនៅមួយសែនផែនដីអីអង្គខ្លះខ្លះហ្នឹងក៏មិនជាច្រើនអីទៅអញ្ចឹងស្ដាប់ពធัวទៅ សម្រាប់ព្រះរហັດ នឹងគឺដោយសារអីដោយសារព្រះអង្គបានត្រាស់នឹងហើយបើព្រះអង្គមិនព្រមទទួលសេចក្តីទុក4អសង្ខ័យកំរៃមួយសែនកាប់មកទេធ្វើម៉េចព្រះអង្គជួយសត្វលោកបានដូច្នេះសេចក្តីទុករបស់ព្រះអង្គ4អសង្ខ័យមួយសែនកាប់នឹងគឺជាសេចក្តីទុករបស់សត្វលោកទេតើ បើព្រះអង្គបរិនិព្វានទៅព្រះអង្គជាព្រះអរហន្តព្រះអង្គជាសាវកនៃព្រះសម្មាសម្ពុទ្ធទីបានកព្រះអង្គមានសេចក្តីទុក4អសង្ខ័យមួយសែនកាប់នឹងឯណាប៉ុន្តែព្រះអង្គត្រូវការជួយសត្វលោកព្រះអង្គត្រូវធ្លាក់ចុះមកក្នុងវដ្តសង្សារដោយបហប្រតិករណាប៉ុន្តែព្រះបញ្ញាញាណព្រះអង្គបែរប្រភពទៅកាន់ព្រះនិព្វានតែរហូតហ្នឹង ក្រំតែប្រហាប់រតីករណាហ្នឹងក៏ត្រូវធ្លាក់ចុះមកក្នុងវត្តសង្សារហ្នឹងនឹងឯងកំពូល សមាណត្តតាហ្នឹងសំដែងក្នុងអត្ថអត្ថកថាចរិយា3ដកទៀតក៏ប៉ុន្តែខ្ញុំណាចង់បញ្ជាក់ពី សមាណត្តតានេះធัวសង្គ្រោះទី3អាហ្នឹងត្រូវគ្នានឹងអធិដ្ឋានធัวទៀតត្រូវគ្នាត្រង់បញ្ញាធិដ្ឋាន បានតែក្តីថាការដែលសង្គ្រោះអ្នកដតីប្រព្រឹត្តទៅដោយកិច្ចការងារជាប្រយោជន៍ចាគឺតលតែមានបញ្ញាពួកព្រះអង្គសម្ដែងតាកទួងទៅនឹងការសង្គ្រោះដោយដោយទៀនដោយចាគៈហ្នឹងគឺត្រូវគ្នានឹងសច្ចាធិដ្ឋានអធិដ្ឋានក៏មាន4ដែរណាការតាំងចិត្តនឹងព្រះអង្គសម្ដែងក្នុងធេតតវិភង្គសោត3ដកលេខ28ហ្នឹង ដល់មកការសង្គ្រោះដោយ ពាក្យសម្ដីពីរោះណែនាំឲ្យ កូនចៅឲ្យពុទ្ធបរិស័ទអីនឹងឯងបានទទួលយកការប្រតិបត្តិនៅព្រះសទ្ធំនឹងឯងពីព្រោះយើងមិនអាច ស្ដីថាលំងលមកកំហួកកំហែងឬក៏បរោសវិជា ជេរស្ដីអីទៅយ៉ាងណាយ៉ាងណាដើម្បីថាឲ្យបាបនឹងវាខ្លាចហើយរត់ចេញពីចិត្តសន្តានរបស់កូនចៅទៅបានទេបើយើងមានវិធីជេរស្ដីអីឲ្យបាបរត់ចេញពីចិត្តសន្តានយើងយើងជេរបាបក្នុងខ្លួនយើងទាំងយប់ទាំងថ្ងៃទៅឲ្យបាបនឹងវាចេញអស់ទៅហើយហើយយើងអាងថាការតកោះបោះបោកអីហ្នឹងវាមានប្រយោជន៍ចាប៉ុន្តែអត់ទេចឹងគឺ វារឹងរឹតតែបើគឺថាដូចឆ្នាំបើអញ្ចឹងចឹងបើបាបបើអាការមួម៉ៅក្តៅក្រហាយខឹងក្រោត ចម្រើនឡើងទាំងក្នុងខ្លួនឯងទាំងក្នុងអ្នកដទៃនឹងឯងអញ្ចឹងបានព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងឲ្យលះបង់ទៅតើវិជ័យទុច្ចរិតនឹងនឹងឯងព្រះអង្គទ្រង់ត្រាស់សរសើរពាក្យជាសុភាសិតគឺណាពាក្យពិតមានប្រយោជន៍ពាក្យណែនាំធ្វើយ៉ាងម៉េច ឲ្យកូនចៅហ្នឹងទោះជាថាត្រូវដាក់វិន័យអីទៅ ខ្លះអីហ្នឹងយ៉ាងណាក៏គឺជាការល្អដើម្បីឲ្យកូនហ្នឹងមានធัวប្រតិបត្តិណែបដិបត្តិធัวនេះទេដែលអាចកម្ចាត់បងបាបអកុសលក្នុងចិត្តសន្តានបាននឹងឯងអញ្ចឹងគឺថាបយៈវាចា ឬក៏មគ្គុភេណីសម្ដីទឹកខ្មុំអីចឹងណែនាំឲ្យកូនចៅហ្នឹងបាននៅកុសលឆន្ទៈពេញចិត្តនឹងនឹងការប្រព្រឹត្តល្អធ្វើល្អនិយាយល្អគិតល្អចឹងទៅយើងបានមរតកនឹងសំខាន់ណាស់ឲ្យកូនចៅហ្នឹងនឹងឯងហើយដល់ទៅទី3ហ្នឹងឯងត្រង់ដល់ទី2 បយៈវាចាការសង្គ្រោះហ្នឹងវាត្រូវគ្នានឹងសច្ចាធិដ្ឋានមានវជ័យសច្ចៈជាដើមហ្នឹងដែលយើងចេះរក្សាសេចក្តីល្អដោយថាពាក្យសម្ដីមាត់កអីហ្នឹងទៅយ៉ាងណា គឺថាមិនចេះតែថាទៅហើយមិន ប្រតិបត្តិតាមទៅទេគឺត្រូវគោរពពាក្យសម្ដីហ្នឹងឲ្យពាក្យសម្ដីហ្នឹងវាទៅជាវជ័យសច្ចៈនឹងឯងចឹង អ្វីដែលយើងនិយាយហើយសន្យាហើយហ្នឹងទុកជាចវាយនាយលើយើងយើងចាំបាច់ត្រូវតែប្រតិបត្តិតាមអានឹងទម្លាប់ឲ្យបានល្អអញ្ចឹងបើយើងមិនទុកចិត្តក្រែងលោតមិនបានធ្វើយើងថាមិនទៀងអញ្ចឹងទៅនឹងឯងអានឹងមានតម្លៃណាសម្រាប់ជីវិតយើងណាបើយើងនិយាយទៅ ម្ដងពីរដងមិនបានធ្វើតាមពាក្យសម្ដី វាទៅជាថោកខ្លួនឯងទេនិយាយទៅលើក្រោយគឺគេមិនមិនយកជាការមិនទុកចិត្តអីយ៉ាងណាយ៉ាងហ្នឹងទៅគាត់ថាអញ្ចឹងមែនប៉ុន្តែចាំដល់ជាស្ដែងអឺតាមនឹងអញ្ចឹងទៅព្រោះយើងវាអត់ទុកចិត្តរម្ដងពីរដងអីចឹងមកមិនបានគោរពតាមសន្យាមិនបានគោរពពាក្យសម្ដីសំខាន់ណាស់ណា នឹងឯងហើយបើយើងមិនចេះរក្សាសេចក្តីល្អសម្រាប់ខ្លួនឯងផងតើយើងនឹងទៅរក្សាសេចក្តីល្អឲ្យអ្នករតីយ៉ាងម៉េចហើយយើងក្រាន់តែរស់សេចក្តីសុខឲ្យខ្លួនឯងនឹងបានផងតែឲ្យអ្នកណាមកសុខជាមួយយើងកើតហ្នឹងវារបៀបអញ្ចឹងដូច្នេះក្នុងការដែលមានវជ័យសច្ចៈចូលនៅក្នុងសច្ចាទិដ្ឋាននឹងត្រូវគ្នានឹងបយៈវាចានេះ នឹងឯងពាក្យសម្ដីពីរោះហើយទី3អដ្ឋចរិយា ការប្រព្រឹត្តឲ្យជាអដ្ឋឲ្យជាប្រយោជន៍ខ្លឹមសារគឺត្រូវគ្នានឹងបញ្ញាធិដ្ឋានបានសមាណត្តតា ទី4ហ្នឹងតម្កល់ខ្លួនស្មើហ្នឹងត្រូវគ្នានឹងឧបសមាធិដ្ឋានអធិដ្ឋានដោយសេចក្តីស្ងប់ទាំងជាអធិដ្ឋានគុណណានឹងឯងមិន កម្មខ្លួនលើកតម្កើងខ្លួនមើលងាយអ្នកដតីចេះអញ្ចោះអីអញ្ចឹងគឺมันអាចជាការសង្គ្រោះទៅបានទេចឹងនោះយើងតលតែមានទឹកចិត្តដើម្បីការព្រមព្រៀងគ្នាតលតែចេះឲ្យសេចក្តី សំខាន់ ដល់អ្នកដតីផងកុំអីអីតែខ្លួនឯងចឹងនឹងឯងគឺសំខាន់ណាស់យើងអាចថាមិនជាអ្នកមាន បានទ្រព្យសម្បត្តិអីមែន ប៉ុន្តែជីវិតរបស់យើងចូលទៅដល់បេះដូងអ្នករតីនឹងឯងដោយសេចក្តីថាអ្នកដតីនឹងឯងចងចាំសេចក្តីល្អរបស់យើងសន្តាននៃចិត្តរបស់យើងហើយនឹងគោរពទទួលស្គាល់យើងជាមនុស្សល្អជាកល្យាណមិត្ត ជាមលុបតតិជាហ្នឹងយើងមានឱកាសបានទៅអង្គុយក្នុងចិត្តសន្តានអ្នករតីតលំតលាយនឹងឯងហើយបើយើងគិតតែខ្លួនឯងដោយលៀបដោយយោសដោយ ការសបាយរីករាយកាមគុណនៃនេះឯណោះអីអញ្ចឹងអាហ្នឹងយើងមាន បានមកពេលមកគ្រាហ្នឹងមែនប៉ុន្តែយើងអត់បានទៅអង្គុយក្នុងជីវិតការចងចាំរបស់អ្នករតីដែលនឹងថា នៅក្នុងភពផែនដីប្រទេសនគរអីនឹងឯងចឹងដែលមានសន្តានចិត្តប្រកបដោយ មេត្តាដូចជាបន់ស្រន់ បួងសួងអញ្ចឹងណាឲ្យយើងជាមេត្តាបិតាអាណាព្យាបាលនឹងឯងបានសេចក្តីសុខក្តីចម្រើននឹងនឹងឯងអានឹងគឺកាលណាបើយើងបានប្រព្រឹត្តឲ្យជាប្រយោជន៍ទៅលំទលាយទៅដោយអំណាចនៃសមត្ថភាពបញ្ញាគឺថា មនុស្សច្រើនណាស់ដែលដែលបន់ស្រន់បួងសួងឲ្យយើងបានសុខមានអាយុវែងនៅជាមលុបរបស់កូនចៅតទៅទៀតនឹងនឹងឯងបានដីថាយើងក្រីក្រមែនមិនមានបានអីតែយើងបានទៅនៅ ក្នុងអ្នកដតីសំខាន់ណាស់ណាយើងទៅនៅ ក្នុងចិត្តអ្នកដតីណាគឺជាទីគោរពជាទីស្រឡាញ់របស់អ្នករតីហ្នឹងជាទេវតាមួយអង្គណានឹងឯងទាំងអាហ្នឹងគឺដោយអំណាចគុណធម៌ទាំងបញ្ញា គឺចំណេះដឹងបណ្ណាបណ្ណាមិនមិនសំខាន់ពេកទេចឹងឲ្យតែយើងមានសមត្ថភាពល្មមនឹងឋានៈរបស់យើងកុំឲ្យឋានៈធំមែនប៉ុន្តែអត់សមត្ថភាពអានឹងអត់ល្អទេចឹងនឹងឯងតែខ្វះសមត្ថភាពធ្វើកិច្ចការងារអីទៅនឹងឯងមិនមានបញ្ញាញាណចក្ខុវិស័យមិនអាច ជ្រាបដឹងអ្វីអ្វីមិនអាចយល់នៃហើយថែមទាំងជជែករឹងរូសមិនស្ដាប់អ្នករតីអីអីទៀតគឺថាអាហ្នឹងឯងវាចូលនៅក្នុងរឿងដែលជាសត្រូវជាមួយ នឹង ខ្លួនឯងហើយក៏អាចនាំមកនៅសេចក្តីវិន័យដល់អ្នកដតីទៅក៏បាន ដោយនិទានពីខ្លាឃុំអញ្ចឹងស្មោះស្មោះត្រង់ណាជាមួយម្ចាស់ហើយម្ចាស់គាត់ ទូទានដំណេកទៅឲ្យខ្លាឃ្មុំហ្នឹងជួយយាមមើលការពារសត្វព្រៃសត្វអីចឹងសត្វព្រៃអីវាមិនហ៊ានមកមែនវាខ្លាចខ្លាឃ្មុំប៉ុន្តែរុយវាមានខ្លាចខ្លាឃ្មុំណាវាមកទុំចង់ច្រមុះម្ចាស់ហ្នឹងហើយវាបក់ដេញទៅអញមកទុំអីហើយអារុយហ្នឹងវាហើទៅហើយវាមកទុំវិញវាធ្វើឲ្យខ្លាឃ្មុំខឹងចឹង ដល់ចុងវាទៅលើកដុំថ្មមួយប៉ុណ្ណានៃគប់រុយហ្នឹងពេលរុយកំពុងទុំលើក្បាលម្ចាស់ហ្នឹងដាក់ម៉ាំងទៅអំបាយក្បាលហ្នឹងឯងគេថាចិត្តស្មោះស្រឡាញ់ម្ចាស់ប៉ុន្តែល្ងងហ្នឹងឯងហើយអាហ្នឹងរឿងនីតិនៅក្នុងពជាដកហ្នឹងមានទេព្រះបរមពុរិស័ទព្រះអង្គជាអ្នកជំនួញដែលរត់ទិញអវ័យអវ៉ាន់អេតចាយអីក្នុងជាតិហ្នឹងទៅសំណាក់នៅនឹងជាងឈើមួយហ្នឹង ពេលប្រលប់ប្រលប់ជាងឈើហ្នឹងគាត់ទៅពេកក្បាលហើយមុខវាចេញមកអាពេលប្រលប់ប្រលប់ហ្នឹងមកខំបាគាត់គាត់វាជាប់រវល់ដៃគាត់ទាំងពីរហ្នឹងអញ្ចឹងថាអាកូនមកដេញមុខក្បាលឪអាខំសបើមຕົកចិត្តលើកូនចុះឪទៅទាញប្រថៅក្បាលធំមកកាប់មូសហើយមិនមែនមកពីមុខពីមុខគ្រាន់កាត់មើលឃើញកាប់ពីក្រោយពុះក្បាលឪជាពីរទាំងអានឹងរឿងពិតក្នុងវិជាដក រហូតដល់ព្រះបរមពុទ្ធសាសឃើញខត់មិនតាន់ទៀតវឹកហោងដែកក្បាលជាពីរហើយក៏បានលន់មាត់ថា មានបណ្ឌិតជាសត្រូវប្រសើរជាងមានកូនល្ងងហើយក៏ដើរចេញទៅនឹងឯងទៅមានបណ្ឌិតជាសត្រូវដោយថាបណ្ឌិតមិនមែនមកជាសត្រូវស្អប់គនុំគុំអីយើងទេបណ្ឌិតហើយណាប៉ុន្តែយើងទៅវាយកទៅស្អប់បណ្ឌិតហ្នឹង ប៉ុន្តែទោះជាយើងស្អប់អីទៅយ៉ាងណាបណ្ឌិតមិនបានមកតបតបៀតបៀនអីយើងទេអានឹងគឺថាវាវាប្រសើរហើយយើងមានបណ្ឌិតមកជាសត្រូវវាប្រសើរជាង មិត្តដែលល្ងងកូនល្ងងហ្នឹងគឺថាវាស្លាប់ខ្លួនអញ្ចឹងដោយសាររឿងល្ងងហ្នឹងអាហ្នឹងឯងអញ្ចឹងបានថាបញ្ញាសំខាន់ណាទៀតដែលជាអដ្ឋចរិយាការសង្គ្រោះ ក្រុមគ្រួសារបងប្អូនកូនចៅប្រទេសនគរគឺតេតួមនឹងបញ្ញា ជាបញ្ញាធិដ្ឋាននឹងឯងអញ្ចឹងគឺនៅ ក្នុងការដែលមានបញ្ញា សំខាន់ណាស់ណដ្ឋិបញ្ញាសមាអាភាពលឺអ្វីស្មើនឹងពលឺបញ្ញាមិនមានឡើយហ្នឹងឯងដែលជាប្រយោជន៍ចឹងនឹងសំខាន់ក្នុងជីវិតយើងកូនចៅមាន របស់អីដែលថាវាថ្លៃហ្នឹងឯងដោយថាទូរស័ព្ទថ្លៃមាសពេជ្រឬរថយន្តឬផ្ទះអីថ្លៃណែអាថ្លៃថ្លៃហ្នឹងកំពូលថ្លៃក៏ដោយរថយន្ត30ម៉ឺនដុល្លារឬក៏ដល់មួយលានអីក៏ដោយហ្នឹងឯងមិនតាន់ប្រកាសថាល្អណាស់អីទៅទេចឹងវាអាស្រ័យនៅលើម្ចាស់ អ្នកប្រើប្រាស់អីហ្នឹងបន្ថែមទៅទៀតប៉ុន្តែបើដោយចំពោះវត្ថុរបស់ប្រើប្រាស់អីហ្នឹង ពិតមែនតែថ្លៃណាស់ប៉ុន្តែមិនមែនល្អណាស់ទេប៉ុណ្ណានឹងឯងអ្វីដែលល្អណាស់ដែលថាជាខ្លឹមសារណាជាខ្លឹមសារនៃជីវិតរបស់យើងណាពួកមនុស្សយើងវាមាន កាយហើយនឹងចិត្តណែដែលល្អណាស់ហ្នឹងវានៅលើល្អផ្លូវចិត្ត នឹងកូនចៅទោះជាថារូបនឹងវាមិនល្អណាស់អីទៅនឹងយ៉ាងណាសំរុំសំរុំប៉ុណ្ណឹងយើងលមុំចិត្តទៅ គឺបានហើយចឹងយើងមកតាក់តែងផ្លូវចិត្តសន្តានរបស់យើងគឺតម្កល់តម្កើង ផ្លូវចិត្តនឹងឯងឲ្យរុងរឿងពងខ្ពស់ក៏ណាដោយថាយើងឲ្យទៀនខាងក្រៅចឹងទៅ អាហ្នឹងយើងដឹងថាអស់ហើយព្រោះឲ្យទានក៏ប៉ុន្តែតាមពិតណាចេតនាទានហ្នឹងគឺសន្សំទុកក្នុងចិត្តទេតានឹងឯងវាតេតួងនឹងចេតនាមិនមែនដូចភ្លើងឆេះទឹកលេខបាត់ទៅណាអានេះចេតនាដែលនឹងឲ្យចេតនាហ្នឹងវាជាចេតសិកហើយចិត្តនឹងសន្សំទុកក្នុងសន្តាន มันបានបាត់ទៅដូចជាភ្លើងឆេះទឹកលិចឬក៏ចោរកម្មអីផ្សេងផ្សេងឬក៏ការរឹបអូសអីទេណាគឺចេតនាកើតឡើងវាជាទ្រព្យសម្បត្តិក្នុងចិត្តរបស់យើង ចិត្តនឹងទៅជាអ្នកមានណានឹងឯងឲ្យអស់ពីក្រៅរបស់ក្រោតក្រៀតវាคล้ายទៅជារបស់ល្អិតស្មើនឹងចិត្តទៅជាពូជដាំពូជមានក្នុងចិត្តសន្តាន ដូចជាកូនចៅចេះថ្វាយអង្គមមេដាបិតាថ្វាយអង្គមព្រះសង្ឃបានដេកថាជូនភេទពងពោះដល់គាត់មិនបានជូនថាមកពីមានមាននៅណាមានក្នុងចិត្តថ្វាយអង្គមបរតនត្រ័យហ្នឹងថ្វាយភេទពងពោះប្រកេនភេទពងពោះដល់ព្រះសង្ឃហ្នឹងមិនបានប្រកេនថាមកពីមានមាននៅណាតួចេតនាណាសន្សំទុកក្នុងចិត្តសន្តានអត់បានជ្រុះចេញពីចិត្តយើងទេដូចយើងដាក់បាតលោកអញ្ចឹងបាយទេចូលក្នុងបាតប៉ុន្តែចេតនាយើងដែលជាតួមានបាយហ្នឹងគឺដាំជាពូជក្នុងចិត្តអត់មានជ្រុះពីចិត្តរបស់យើងឯណា អានឹងឲ្យយើងយល់ធัวដែលយើងត្រូវសន្សំដែលជាពូជនៃសេចក្តីសុខមានបានក្នុងចិត្តសន្តានរបស់យើងគឺថាទោះជាខាងក្រៅនឹងឯងមិនសូវមានអីយ៉ាងណាប៉ុន្តែក្នុងចិត្តធំទលំទលែងណាស់យើងមានទៀនមានសិលនឹងគឺថាមានសភាពជាសិទ្ធិបុណ្យណាទាំងនឹងឯងជាអ្នកប្រាជាបណ្ឌិតអីតាមផ្លូវចិត្តដោយអំណាចនៃបញ្ញាមានសេចក្តីសុខស្ងប់ ក្រៃលែងទៅដោយអំណាចទានសិលភាវនានឹងផ្លូវចិត្តនឹងតែសក់សក់ហើយណាជីវិតរបស់យើងនឹងអញ្ចឹងបានឲ្យកូនចៅបានពិចារណាអ្វីដែលថាជាភាពប្រសើរពងខ្ពស់គឺការដែលយើងបានតម្កល់ចិត្តរបស់យើងនឹងឲ្យទានបាននឹងឯងទៅជាអ្នកមានរក្សាសិលបានទៅជាខ្ពងពោះភាវនាអប់រំទៅដោយកុសល គឺក្រៃលែងណាស់ដូចយើងនិយាយពីទ្រព្យសម្បត្តិខាងក្រៅអញ្ចឹងវាតកតួងនឹងបច្ច័យ4ណែបណ្ឌបាតបច្ច័យអានឹងសម្រាប់រូបកាយប៉ុន្តែផ្លូវចិត្តគឺឲ្យទៀនតែកាលណា ចិត្តឲ្យទៀនច្រើនទៅច្រើនទៅចិត្តនឹងអ្នកមានណាមានទាំងចាគានុសតិទៅទៀតរលឹកដល់ចាគាហើយកើតទៅ ជាសមាធិទៀតចាគានុសតិ ហើយបើសិលសិលនេះគឺថាជាសម្លៀកបំពាក់បើប្រសងថាចៃវរៈបច្ច័យនឹងឯងអានឹងគឺបច្ច័យសម្រាប់រូបកាយបច្ច័យរបស់ចិត្តគឺសិលសិលនឹងគឺចៃវរៈបច្ច័យជាអលង្ការជាសម្លៀកបំពាក់ល្អណាស់ណាអ្នកមានសិលណាស្អាតណាគួរដល់ការគោរពប៉អិនក៏គោរពអ្នកមានសិលដែរទាំងហ្នឹងយេកហដ្ឋាបញ្ញករាសីលវន្តោ ឧបាសកាគឺកុហកឯណាដែលជាអ្នកធ្វើបន់ជាអ្នកដល់បរតនត្រ័យបាសកបាសិកាហើយជាអ្នកមានសិលនឹងឯងទាំងដែលប្រអិននឹងបានគោរពនមស្ការទាំងធម្មេនតិរាំងបោសេនតេទេនមស្សាមិមេតលៃតេមនាលមេតលៃយើងនមស្ការកុហកហ្នឹង ដែលជាអ្នកចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ ហើយមើលមើលសំបីតែស្ដេចទាំងអស់លើផែនដីក៏ថ្វាយបង្គំព្រះអិនទេវរាជទាំង4មហារាជទេវតាស័កធំធំនៅឋានតាវតឹងក៏គោរពព្រះអិនតែទីបំផុតព្រះអិនចេញពីវិជ្ជយន្តប្រាសាទមកសំពះមកបព្វជិតអ្នកមានសិលហើយនឹងក្រហោះជាអ្នកមានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌សំខាន់ណាស់ណាគុណធម៌ហ្នឹងណា ហ្នឹងឯងអញ្ចឹងគឺឲ្យយើងយល់ហើយដូចជាយើងមានផ្ទះសបែងទីកន្លែងយើងមិនអាចអត់បានទេការពារភ្លៀងការពារថ្ងៃ ការពារខ្យល់ប៉ុន្តែបើយើង មានតែផ្ទះសបែង12000ដុល្លារកន្លះលានដុល្លារតែចិត្តយើងនៅកដាលវាលមើលមើលកដាលវាលវាត្រូវអីត្រូវ ភ្លៀងភ្លៀងគឺរាគៈត្រូវថ្ងៃក្តៅ គឺតោសៈត្រូវខ្យល់បោកបក់ ជុះសង្ការាខ្យល់កន្ត្រាក់អាហ្នឹងគឺមោហៈគេនៅយើងនៅកដាលវាលមិនទៅ តលតែមាន សម្បថៈនេះជាសេនាសនបច្ច័យបើចិត្តរបស់យើងអត់មានសេចក្តីស្ងប់ គឺចិត្តនៅកដាលវាលហើយយើងឲ្យ តែរូបកាយហ្នឹងនៅនឹងផ្ទះហ្នឹងអញ្ចឹងគឺតលតែមានវិមានប្រាសាទសម្រាប់ចិត្តរបស់យើងគឺអប់រំសេចក្តីស្ងប់ហ្នឹង ហើយដល់ទៅយើងឈឺយើង មានថ្នាំយ៉ាងណា ចិត្តរបស់យើង ដែលមានរោគហ្នឹងត្រូវអាស្រ័យគិលានភេសជ្ជៈគឺវិបស្សនាឃើញណាអាហ្នឹងឲ្យយើងយល់ថាបណ្ឌបាតបច្ច័យគឺទៀនចៃវរបច្ច័យគឺសិលសេនាសនបច្ច័យគឺសមាធិហើយនឹងកិលេសភេសជ្ជៈបច្ច័យគឺវិបស្សនាអានឹងបច្ច័យ4របស់ចិត្តឃើញទេទៅជាសេដ្ឋី តាមផ្លូវចិត្តនឹងឲ្យយើងយល់អញ្ចឹងអានឹងឯងដែលពុទ្ធបរិស័ទបងប្អូនកូនចៅទៅជាមានការយកចិត្តទុកដាក់ចំពោះតម្លៃនៃជីវិត ដែលមានពេលវេលាមួយថ្ងៃមួយថ្ងៃហ្នឹងឲ្យតែយើងបើកភ្នែកមកដឹងថានៅរស់ណាបានមួយថ្ងៃនឹងទៀតប៉ុណ្ណឹងយើងមិនចាំបាច់សូមអីពីអ្នកអតីណាទេ នឹងឯងគឺមរតករបស់ប៉ុនរង្វាន់ដែលយើងទទួលអំពីប៉ុនមកគឺបានរស់មកដល់ថ្ងៃហ្នឹងឃើញគេស្លាប់អស់ហើយទេយើងមិនតាន់ស្លាប់ហ្នឹងណានឹងឯងឲ្យចេះគ្រប់ជាមួយនឹងជីវិតប៉ុណ្ណឹងហើយយើងសូមអីអីពីខ្លួនយើងនឹងឯងសូមទៀនសូមសិលសូមភាវនាសូមមើលបីដកយើងមានភ្នែកតើសូមស្ដាប់ធัวយើងមានតិចតើយើងប្រើប្រាស់ឲ្យបានល្អ ជាអរិយទ្រព្យជាធម្មសម្បត្តិក្នុងជីវិតរបស់យើងហើយយើងនឹងដឹងខ្លួនថាមានសេចក្តីសុខព្រោះសេចក្តីសុខនេះដល់តែមែនទេយើងដឹងថាតាមផ្លូវចិត្តយើងទេតើនឹងឯងគឺកាលណាបើចិត្តនឹងសុខជីវិតយើងសុខហើយហើយយើងដល់ទៅចេះសាងសេចក្តីសុខខ្លួនឯងអញ្ចឹងមិនចាំបាច់เตรียมទីអ្វីអ្វីពីអ្នកដតីច្រើនទេមនុស្សយើងរស់សេចក្តីសុខដោយភាពលំបាកលំបិន មិនងាយមិនងាយបាននឹងមកពីយើងមិនចេះគ្រប់ជាមួយនឹងរបស់ដែលយើងមានព្រោះណានឹងឯងមិនចេះគ្រប់ទេគឺថាខ្វះនេះខ្វះនោះអីចឹងទៅហើយចឹងវាចិត្តតែចង់ទៀមទាពីអ្នកដតីធ្វើឲ្យយើងលំបាកនឹងរស់នៅជាសុខណាព្រោះយើងវាត្រូវការហើយវាអន្តេះអន្តេងទៅតាមចំណង់ប្រាថ្នានឹងដល់ចឹងយើងត្រូវកើតទុក្ខ យើងរស់នៅជាសុខជាមួយនឹងរបស់ដែលយើងមានអញ្ចឹងទៅទាំងកណាដូចថារសជាតិនៃជីវិតត្រង់ដែលថាយើងមានសេចក្តីសន្តោសនឹងសំខាន់ណាស់យើងទទួលទានអាហារឆ្ងាញ់មែនគឺថារសឆ្ងាញ់អីអីហ្នឹងរហូតដល់ទៅសុខស្ទាសពគ្រប់ទៅហ្នឹងហើយ អាហារដែលយើងបរិភោគនៅនឹងមាត់នឹងយើងគិតទៅពីរឿងឆ្ងាញ់អញ្ចឹងទៅនឹងឯងដែលធ្វើឲ្យយើងលំបាកទៅរករសឆ្ងាញ់សពគ្រប់អានឹងឯងប៉ុន្តែបើយើង បានពិចារណា ដូចជាប្រសង់មានបច្ចយៈសន្និសិទ្ធសិលព្រះអង្គពិចារណា ត្រង់ដែលជាអាហារបច្ច័យបានជីវិតគង់នៅហើយ រីករាយជាមួយនឹងសិលសមាធិបញ្ញានឹងឯងមិនយកឆ្ងាញ់អីគ្រាន់តែផុតពីចុងដាតទៅវាបាត់ឆ្ងាញ់ហើយហើយបើយើងជាប់ចិត្តទៅនឹងឆ្ងាញ់យើងត្រូវលំបាកបណ្ណារហូតដល់ទៅបៀតបៀនអ្នកដតីណាប្រព្រឹត្តទៅ ក្នុង បញ្ញវេរាប្រព្រឹត្តអតនេទានព្រឹត្តចោរកម្មអីអីផ្សេងផ្សេងទៀតណាព្រោះហេតុតែគ្រាន់តែបំពេញតណ្ហា នឹងចុងដាតនឹងឃើញទេ បាណារិបាតអីណានៃអីចឹងទៅប៉ុន្តែបើយើងយល់ដល់ខ្លឹមសារនៃជីវិតគឺការប្រព្រឹត្តធម៌រស់នៅម្ដេចម្ដាយើងឲ្យសេចក្តីសុខដល់អ្នកដតីមុននឹងយើងចាកលោកនឹងទៅអញ្ចឹងយើងសប្បាយចិត្តនឹងការងារដែលយើងធ្វើធ្វើអីធ្វើទៅឲ្យតែអ្នកដតីបានសុខនឹងយើងសប្បាយចិត្តណាឃើញទេសេចក្តីសុខក្នុងជីវិតរបស់យើងណា យើងនឹករលឹកឃើញអំពើល្អដែលយើងបានធ្វើហ្នឹងណាចេះសន្សំតិចតិចទៅរើសសម្រាមមួយ ពីវត្តចឹងទៅក៏យើងសប្បាយចិត្តឲ្យតែសប្បាយចិត្តក្នុងបន់នឹងថ្វាយបង្គំមេដាបិតាឬឃើញចាស់អីអីចឹងដើរឆ្លងផ្លូវអីហ្នឹងយើងជួយនាំគាត់ដឹកដៃគាត់អីចឹងទៅគាត់ ភ្នែកស្វាំងងឹតមើលម៉ូតូឡានអីអត់ឃើញ ចឹងទៅនាំគាត់ឆ្លងផ្លូវបាន ទៅ មានអស់លុយអស់កាក់អីហើយយើងសុបាយចិត្តមួយថ្ងៃកូនចៅមើលមើលរៀនធ្វើអីអីឲ្យសុបាយចិត្តត្រង់អំពើល្អអានឹងឯងបានហៅតែកូនចៅឆ្លាតសេចក្តីសុខទៅនឹងមិនមែនតល់តែយើង មានលុយមានកាក់ធ្វើកូនតែមានសបាយរីករាយលេងអីចឹងទៅបងតូចបងធំអីណាណីទេអានឹងគ្រោះថ្នាក់នៃជីវិត មិនអីមិនអីវាចេះមិនអីដល់អីម្ដងងាប់បាត់ហើយឃើញទេចឹងឯងដូច្នេះយើងអាយុវែងអាយុខ្លីអីនឹងយ៉ាងណាឲ្យមកសបាយចិត្តជាមួយនឹងហៅថាអនិវត្តជាសុខការងារដែលប្រសិជ្ជៈទោសធ្វើអ្វីអ្វីឲ្យមានសតិស្មារតីនឹងឲ្យបានល្អសបាយចិត្តទាំងខ្លួនយើងទាំងមេត្តាបិតាក្រុមគ្រួសារហើយជីវិតរបស់យើងវាមិនមែនតែឯងទេ វាបតិតងអ្នករតីញាតិមិត្តបងប្អូនជាពិសេសឪពុកម្ដាយគ្រូបាអាចារ្យហើយយើងបានល្អទៅឃើញទេមេដាបិតាក៏គាត់សប្បាយចិត្តបងប្អូនអីរហូតដល់ទៅប្រទេសនគរទៀតនឹងឯងកិត្តិយសគេឈ្មោះប្រទេសនគរទៅទៀតដែលយើងបានល្អម្នាក់នឹងអញ្ចឹងទៅមើលមើលដូចអ្នកណាណណាអីដែលណែល្បីនាំយកកិត្តិយសប្រទេសជាតិអីឲ្យ សង្គមបរទេសស្គាល់ស្រុកខ្មែរអីអីហ្នឹងដោយសមត្ថភាព ក្នុងរឿងអីរឿងអីរឿងអីហ្នឹងគេថាមនុស្សយើងធ្វើបានអញ្ចឹងណាធ្វើបានអញ្ចឹងទទួលរង្វាន់ការលើកតម្កើង ទៅជាវីរជនវីរនារីអីអីសម្រាប់ប្រទេសនគរអីចឹងទៅនោះយើងធ្វើបានទេតាហើយយើងវាមិនដល់ណាដល់ណីគ្រាន់តែយើងចេះគិតថាជីវិតយើងជាប់តាក់ទងអ្នកដទៃ ហើយបើយើងមានទុកទោសគ្រោះថ្នាក់1 2 3ខ្វះសេចក្តីអត់ធន់មានរឿងអីវាយតបអីចឹងទៅមែនអ្នករតីនឹងចេះមកអភ័យឲ្យយើង ដូចម៉ែឪទេណាម៉ែឪយើងខុស10ដង20ដងគាត់ភ្លេចបាត់ហើយនៅតែទូមានព្រានបដៅអញ្ចឹងតែរឿងក្នុងโลกនេះខុសម្ដងជាប់គុកហើយឃើញទេមិនបាច់ចាំ2ដងទេអាហ្នឹងហើយវាមិនមែនទុកសោកអី នៅកាហាយចិត្តអីទៅខ្លួនយើងឯណាអ្នកដែលស្រឡាញ់យើងឃើញទេត្រូវកើតទុកដោយសារតែការប្រព្រឹត្តកម្មឆ្គងរបស់យើង ខ្វះសេចក្តីអត់ធន់អីហ្នឹងអ្នកណាដូចថាជេងអីម៉ូតូឡានអីទៅខឹងឯងឯងជេងអញបើកបុកវាហ្មងអីចឹងទៅគឺមែនអាបន្តិចហ្នឹងគ្រាន់តែទ្រាំបន្តិចឲ្យគេទៅផុតទៅ មានស្អីមនុស្សម្ដាយស្គាល់គ្នាផងហ្នឹងប៉ុន្តែទ្រាំបន្តិចមិនបាន អីត្រាំទៅដេកគុក20ឆ្នាំបានណាអញ្ចឹងអញអញខ្លាចគុកទេអញដើរចូលគុកកាប់សម្លាប់អីចឹងទៅភរិយាស្វាមីអីអីទាំងអស់ហ្នឹងអានឹងតាមពិត គឺដោយអំណាចនៃសេចក្តី ក្រោតកើតឡើង វាឲ្យគិតអញ្ចឹងទៅអានឹងគឺយើងកុំប្រហែសណាសេចក្តីក្រោត កើតឡើងវាមានគំនិតផ្សេងមិនមែនដូចគំនិតយើង នៅធម្មតា សុខស្ងប់ស្រួលបួលវាចិត្តតែគិតបានល្អបានត្រូវតែបែខឹងវាគិតចឹងគិតថាសម្លាប់គេហើយដើរចូលគុកខ្លួនឯងអីចឹងទៅទីបំផុតក្តៅកាហាយស្ដាយក្រោយហ្នឹងចឹងយើងរៀនអត់ធន់រឿងរ៉ាវអីតិចបន្តួចនឹងទៅបើយើងថាដើម្បីឲ្យគេស្រួលចិត្តសុំទោសអីគេចឹងទៅរឿងមត់កយើងចេះសុំទោសនេះមានអានុភាពទេអ្នករតីទន់ចិត្តទៅតែហ្មងទេនឹងឯង ចឹងទៅយើងមកផ្ទះវិញជួបជុំភរិយាស្វាមីកូនប្រុសស្រីសម្រាប់តម្រានស្រួលហើយវាយើងមិនព្រមរៀបសម្រួលចឹងទេ ចេះតែបង្កវាយតប់អីចឹងទៅរោតែរបួសស្នាមឬក៏អាចស្លាប់បាត់បង់ជីវិតយើងអត់ហ៊ានចូលផ្ទះហ៎ នឹងឯងរត់ទៅដេកហាលមូសណានៃអីប្រហែលឆ្នាំក៏នៅតែគេតាមចាប់បានចឹងទៅឃើញទេដូច្នេះយើងត្រូវរៀនអត់ធន់ចឹងចឹងចង់បញ្ជាក់ឲ្យឃើញថាបើយើងមានអ្នកដតីជាទីស្រឡាញ់ យើងមិនចង់ប្រត់ប្រាស់ពិភាក្សាស្វាមីមេត្តាបិតាបងប្អូន យើងក៏ត្រូវតែធ្វើជាមនុស្សល្អដើម្បីយើងបានរស់នៅជាមួយគ្នានឹងអ្នកល្អដែលយើងស្រឡាញ់នឹងអានឹងវាទាំងអស់គ្នាអាមួយយើងក៏ជាទីស្រឡាញ់របស់អ្នកដតីមួយទៀតអ្នកដតីក៏ជាទីស្រឡាញ់របស់យើង ដូច្នេះ មានតែការដែលយើងត្រូវតែមានស្មារតីមានបញ្ញាក្នុងកិច្ចការងារដែលយើងប្រព្រឹត្តហ្នឹងឲ្យបានឆ្លាតដើម្បីជាគ្រឿងរក្សាខ្លួនអាហ្នឹងបានថាបាន បញ្ញាហ្នឹងល្អណាស់ហ្នឹងឯងហើយទីបំផុតដល់តែយើងមានទានសិលភាវនាបានបញ្ញាទៅនាំឲ្យយើង បាន ជួបជាមួយនឹងពធទាំង នឹងឯងអាហ្នឹងដែលយើងទទួលស្គាល់រសជាតិនៃពធัวដូចគេលើកឡើងថារឿងឆ្ងាញ់នៅចំដាតហ្នឹងអាហ្នឹងនិយាយអំពីរឿងរសជាតិហ្នឹងវាជាតំណាងនៃរសនៃកាមគុណ5រូបសម្លេងនិងរសផតពៈនឹងឯងចឹងដែលជាមេប្រធាននៃបញ្ចកាមគុណហ្នឹងវាជាវត្ថុកាមក្រៃលែងទៅណាស់ ដែលធ្វើឲ្យមនុស្សយើង ប្រព្រឹត្តទៅផ្ដេសទៅផ្ដាស់ទៅពីទៅពះដោយមិនអាចអត់ធន់បាន ជាមួយនឹងលោភៈនឹងប៉ុន្តែយើងត្រូវតែចេះ ដឹងក្នុងការស្រឡាញ់នឹងទាំងកុំឲ្យ វាមានទោសពេកអីនៅក្នុងโลกនឹងទាំងរឿងរាវទៅច្រើនណាដោយសារតែយើងមិនស្គាល់អាកិលេសដែល ជាសត្រូវក្នុងជីវិតរបស់យើង វា ចេះតែទៅតាមកិលេសទៅតាមចំណង់ដែល ជារោគ ហើយយើងចេះតែសម្គាល់ថាអ្វីអ្វីហ្នឹងល្អមែនស្អាតមែនអញ្ចឹងទៅ វាធ្វើឲ្យចិត្តហ្នឹងកម្មតែញាប់ញួរដើម្បីឲ្យ បានឃើញ បានឮបាន ដឹងក្លិនដឹងរសបានផោតថាពៈហ្នឹងអាហ្នឹងតែប្រកាសណាគុណចាស់ញាតិញោមសិស្សប្រុសទាំងអស់ក៏បីជ្រាបថា តាមពិតរោគទេរោគក្នុងចិត្តយើងទេវាដូចជាអ្នកកើតរោគស្គមលឿងអញ្ចឹងវាទៅចង់បរិភោគរបស់ស្មោកគ្រោកណានឹងឯង បាយទឹកចំណីអាហារផ្លែឈើល្អល្អគឺថាអត់ចង់រោគរោគវាធ្វើឲ្យទៅចង់របស់ស្មោកក្រោកលមួកក្រៀមក្រៀមនោះឈ្ងុយចង់អស់យ៉ាងហ្មងគឺណារោគវាទៅបណ្ដាលអញ្ចឹងទៅទៅហិតប្រេងកាតប្រេងសាំងអីទៅបរិភោគធៀមថ្នោតឈ្ងុយឈ្ងុយទៅ កេះអាចច្រឡោះទៅហ្នឹងឯងដែលរបស់ហ្នឹងគេសម្រាប់ ដុតប្រកាប់ភ្លើងអីអីហ្នឹងវាទៅជាឆ្ងាញ់ចូលចិត្តទៅមកពីរោគវាបណ្ដាលនឹងឯងខ្ញុំណាលើកឡើងនេះដើម្បីចង់បញ្ជាក់ថា អ្វីអ្វីដែលយើងឃើញថាល្អណាស់ស្អាតណាស់ឆ្ងាញ់ណាស់អត់បាននេះត្រូវតែត្រូវតែប្រព្រឹត្តប្រព្រឹត្តខុសទៅណាទៀតក្នុងការមេសមិឆាចាអីចឹងទៅនឹងឯងទៅពេះទៅពះពេញពិភពលោកហ្នឹងណាគឺមកពីសម្គាល់ថាវាល្អណាស់វាឆ្ងាញ់ណាស់វាពិសេសណាស់វាស្អាតណាស់អីអីចឹងទៅ អានឹងតាមពិតមកពីរោគក្នុងចិត្តទេយើងកុំកុំគិតថារបស់ទាំងអស់ហ្នឹងវាស្អាតវាល្អវាពិសេសមែននឹងឯងអានឹងតែតែយើងគិតខុសទៅតាមហ្នឹងវាចិត្តតែធ្វើឲ្យយើងទះអន្ទែងដើម្បីឲ្យបានហើយតាមពិតយើងព្យាបាលរោគក្នុងចិត្តដោយពធัวទៅអញ្ចឹងទៅវាធូរស្រាលវាធូរស្រាលនៅអាលោកភៈនឹងអញ្ចឹងទៅហើយមានបញ្ញាកើតឡើង ដឹងថាអ្វីអ្វីទាំងអស់ហ្នឹងមិនមែនអរិយមេអង្គ8ណា មិនមែនបញ្ញាណាមិនមែនមហាកុសលណាណែបញ្ហាក្នុងជីវិតរបស់យើងវានៅលើលោភៈទុសៈមោហៈក្នុងចិត្តទេ ដែលវានាំឲ្យយើងធ្វើខុសមានទុកមានទោសមានវត្តសង្សារបើអត់លោភៈទុសៈមោហៈមានភ័យអីមានខ្លាចរឿងអីមានចេះកើតទុកអីមានចេះអន្ទះអន្ទែងចង់បានអីមាន ចេះមួម៉ៅក្តៅក្រហាយខឹងក្រោតនំគុំស្អប់អី ដោយសារតែកិលេសទៅតើដែលជា មេសត្រូវក្នុងជីវិតរបស់យើងដូច្នេះឧបាយដោះស្រាយគឺអរិយមេអង្គ8ហើយមិនតាន់បានអរិយមេត្រូវអាស្រ័យបញ្ញាត្រូវអាស្រ័យមហាកុសលអញ្ចឹងនៅពេលដែលយើងស្រឡាញ់អីត្រេកអរជាមួយអីថាឆ្ងាញ់ណាស់ស្អាតណាស់ល្អណាស់ហ្នឹងតើនឹងជាអរិយមេដែរឬទេ ជាបញ្ញាដែរឬទេ ជាមហាកុសលដែរឬទេ គឺណាអាហ្នឹងយើងវាចិត្តតែអហើយបានអីមកហ្នឹងអណាស់អូយអអ្នកគុណចាស់ឃើញកូនកំមុំគេស្អាតនោះអូសកាសទៅហ្នឹងហើយតំណាក់តំណងមិនដឹងគេឲ្យអត់ទេខំប្រឹងធ្វើកិច្ចការងារសពគ្រប់ទាំងអស់នឹងឯងល្មមតំណាក់តំណងទៅគេលើកកូនឲ្យថាអូយអអប្រហែលបាន សោតតាបត្តផលបើតាមតែអ នឹងឯងប៉ុន្តែអត់មានសោតាបត្តផលឯណាទេនឹងឯងនៅ មានបញ្ហាវែងឆ្ងាយតទៅទៀតណា ក្នុងជីវិតតពីកូនដល់ចៅអីទៀតវែងឆ្ងាយណាស់ណាទេណានឹងឯងហើយគុណចាស់គង់នៅក្នុងពភ្នោះអភោកាសោឲ្យលវឹងអត់មានលំបាកខ្វល់អញ្ចឹងមើលថែកូនចៅអីណាទេហើយសិលសមាធិបញ្ញា បានល្អជាទីគោរពជ្រះថ្លានៃមនុស្សនិងទេវតាទៅទៀតហ្នឹងដូច្នេះ កណាគុណចាស់ទប់ទល់ជាមួយនឹងបញ្ហាហ្នឹងគឺតល់ឲ្យពិចារណាទោះជា មានសេចក្តីត្រូវការប្រាថ្នាត្រេកអរក៏ដោយប៉ុន្តែត្រូវគិតថា នឹងមិនមែនជាអរិយមេអង្គ8ទេมันអាចយកមកលះបង់លោភៈទុសៈមោហៈក្នុងចិត្តសន្តានរបស់យើងបានឡើយអញ្ចឹងយើងប្រកាសជាមិនរួចពីសេចក្តីទុកទេ កាលណាបើមិនអស់កិលេសក្នុងចិត្តទេឥឡូវមានឱកាសធ្វើទាន សាសិលបំពេញបន់ភាវនាទូទៅបងប្អូនកូនចៅ ប្រឹងប្រែងទៅមានតែកុសលធម៌នឹងឯងដែលអាចកំចាត់បងហេតុនៃសេចក្តីទុកក្នុងជីវិតរបស់យើងបានយើងត្រេកអរនឹងទានត្រេកអរនឹងការរសាសិលត្រេកអរនឹងបាន ការចេះដឹងធ្វើ ធ្វើឲ្យយើងបានជួបនៅសច្ចធម៌អានឹងឯងនៅក្នុងចំណុចទី3ដែលថាជួបយើងឃើញរសជាតិពិតប្រកបនៃទីពឹងដល់ចឹងទៅបញ្ញាហ្នឹងក៏ធ្វើឲ្យយើងបានដឹងធម្មតាធัวទាំងអ្វីអ្វីដែលមានក្នុងជីវិតហ្នឹងដូចជាជំងឺរោគគាអីចឹងយើងក៏មិនកើតទុកផ្ទះតែងអីយំសោកអីទៅទេព្រោះអ្វីដែលជាសេចក្តីពិត គឺមានការប្រែប្រួលមិនទៀងទាត់យើងក៏ព្រមលេងព្រមលះបង់ទៅតាមនឹងនេះឯងដែលឈ្មោះតែយើង បានជួបនៅសច្ចធម៌ការពិតនៃជីវិតយ៉ាងណា យើងបានឃើញដោយបញ្ញាដល់អញ្ចឹងគឺយើងបានដឹងអ្វីគ្រប់យ៉ាងទាំងអស់សត្វតែជាការពិតទាំងក្នុងជីវិតយើងក្តីក្នុងអ្នកអតីធម្មជាតិមេឃដីមានភ្លៀងអត់ភ្លៀងសត្វតែមានហេតុរបស់គេត្រឹមត្រូវក៏ណាសត្វតែមានហេតុទាំងវ័យវ័យ អត់មានកើតឡើងឯងឯងឬក៏ទៀមទាបង្កប់បញ្ជា ឬក៏ថាស៊ីសំណោកសោកប៉ាន់អី គឺ អត់ទេ ត្រឹមត្រូវហ៎អ្វីអ្វីដែលកើតឡើងក្នុងលោកនេះនេះពោលទៅដល់បរមត្តទេកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាព្រោះណាគឺមាន បច្ច័យបានកើតឡើង ហើយអត់មានប្រកបវិជាឲ្យទៅចេះឲ្យទៅចោះទៀមទៀមវកយល់ញៀតអីណា គឺអត់ទេវៃវៃយើងចូលមកដល់ថ្នាក់ដែលបាន ជួបជាមួយនឹងសច្ចធัวហ្នឹងគឺយើងលះបង់ចំណងចង់ចេះចង់ចោះចេញអស់ទេអត់មានចាំបាច់ចង់ចេះចង់ចោយទេការពិតនឹងយ៉ាងណា គឺសុខចិត្តជាមួយនឹងការពិតនឹងយ៉ាងហ្នឹង នឹងឯងទាំងដែលធ្វើឲ្យយើង មិនប្រកាន់ជាមួយនឹងអ្វីអ្វីដែលប្រព្រឹត្តទៅតាមធម្មតាកាលដែលកើតឡើងក៏កើតឡើងកាលដែលរលត់ក៏រលត់ទុក្ខមេវៈឧបច្ចមានំឧបច្ចតិទុក្ខំនិរុជ្ជមានំនិរុជ្ជតិតិធម្មតានៃសង្ខារធัวនឹងឯងនឹងគឺយើង បានជួបការពិតទៅប៉ុណ្ណឹងពុទ្ធបរិស័ទយើងទាំងនឹងបាននៅសេចក្តីសុខស្ងប់ដល់ក្រៃលែងដែលជាចំណុចទី4នោះនឹងឯងមានបានជួបសុខ ជួបនេះគឺជួបសច្ចធម៌ទាំងដែលធ្វើឲ្យយើងលះបង់ចំណង់ដែលយើងចិត្តតែចង់ចេះចង់ចោះនឹងឯងយើងចិត្តតែចង់នឹងចាំមើលណាអាមួយត្រូវចិត្តអាមួយត្រូវតាមការពិតមើលមើលយើងយកមួយណាយកត្រូវចិត្តវាចម្រើនទៅចំណង់ហ្នឹងនឹងឯងប៉ុន្តែណាត្រឹមត្រូវតាមការពិតនឹងឯងយើងកុំចាំបាច់និយាយដល់ទៅសច្ចៈបរមត្ត យើងនិយាយតែពីរឿងច្បាប់ទម្លាប់ត្រឹមត្រូវក្នុងប្រទេសក្នុងនគរអីជាដើមនឹងក្រុមគ្រួសារអីអីហ្នឹងបើយើងចេះតែទៅតាមចិត្តរបស់យើងធ្វើម៉េចហ្នឹងឯងវាខុសក្នុងច្បាប់ ប្រទេសនគរអីអីហ្នឹងអញ្ចឹងយើងត្រូវទទួលទោសតន់តាមហ្នឹងអាហ្នឹងគ្រាន់តែរឿងច្បាប់មនុស្សយើងតាក់តែងមកឲ្យបានសមរម្យតាម ប្រទេសនគរហ្នឹងផងហើយចុះតម្រាំដល់ទៅច្បាប់ ដែលជាសច្ចធัวទាំងគឺអ្វីអ្វីជាបរមត្តត្រឹមត្រូវទៅតាមបច្ច័យនេះដែលព្រះពុទ្ធបានត្រាស់ក៏ដោយសច្ចធម៌ហ្នឹងព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធក៏បានត្រាស់ដោយសារសច្ចធម៌ហ្នឹងហើយយើងបែរទៅជាមិនដឹង ការពិតទៅតាម តែចំណងចង់ចេះវិញចង់ចោះវិញយើងដូចកូនសិស្សអត់ចូលសាលាអញ្ចឹង រវល់ដែរវល់គ្នាស្នេហាអីចឹងទៅក្រៅសាលាឬក៏មានពួកមាន ក្រុមពវល់គ្នាវាយតប់អីចឹងទៅ អត់បានចូលរៀនអត់ចេះយ៉ាងណាមិញអាការស្រឡាញ់ស្អប់កប់តោះនេះអានឹងឯងក្រៅសាលាអត់បានចូល ទៅរួចការពិត ការពិតអ្វីអ្វីត្រឹមត្រូវ100%ទាំងគ្រប់រឿងទាំងអស់ហ่าប៉ុន្តែយើងវាតើបានពេញចិត្តមកបានយើងចាប់យកដោយការពេញចិត្តមាន បញ្ញាអីអានឹង ទៅតាមអភិជាហ្នឹងហើយដល់ទៅពេលតោះចិត្តខឹងមានបញ្ញាអីសិតតែល្ងងទាំងអស់ទាំងស្រឡាញ់ទាំងស្អប់សិតតែល្ងងទៀតតែ បញ្ញានៅត្រង់ដែលចូលទៅដល់ការពិត អ្វីអ្វីសុទ្ធតែមានហេតុបើគេត្រឹមត្រូវ100%ទាំងនឹងឯងដែលធ្វើឲ្យយើងសក់ចិត្តទៅជាមួយ គ្រប់រឿងយើងអត់ចេះមួម៉ៅក្តៅក្រហាយថាអ្នកណា គេបោកប្រាស់យើងគេដើរខ្សែលើយើងអីអីទេក្នុងរឿងទាំងអស់ដែលជាប់តាក់ទងយើងនឹងអ្នកអតីសុទ្ធតែជារឿងដែលមានបច្ច័យត្រឹមត្រូវទាំង ប៉ុន្តែកម្មណាវត្តតិលោកោកម្មណាវត្តតិបជា សត្វលោកនឹងប្រព្រឹត្តទៅតាមកម្មនឹងក៏មកផ្នែកយើងមានអកុសលវិបាកអ្នករតីមានអកុសលចិត្តវាត្រូវគ្នាអញ្ចឹងដោយបាទពឹមពិសាជាមួយបាទអាជាតិចតុអីអញ្ចឹងទៅមើលមើលនឹងឯងដែលធ្វើឲ្យបាតជាសតុនឹងបហាជីវិតបាតពិមពិសាជាបីដានឹងបាន ដោយសារថាព្រះអង្គក៏មានអកុសលវិបាកនឹង អញ្ចឹងគឺអ្វីអ្វីប្រព្រឹត្តទៅតាមកម្មអញ្ចឹងណាហើយម្យ៉ាងទៀតអ្វីអ្វីមានហេតុត្រឹមត្រូវទាំងសំបីតែរឿងអីមិនល្អមែនកាយទុច្ចរិតវិជ័យទុច្ចរិតមโนទុច្ចរិតរបស់អ្នករតីមែនក៏ប៉ុន្តែអ្វីអ្វីក្នុងអ្នករតីមានអីក្រៅពីចិត្តចេតសិករូបដល់តែយើងបើកបញ្ញត្តិចេញទៅចូលទៅដល់បរមត្តយើងមានតែប្រកែប្រកម្មជាមួយនឹងអ្នកណា យើងមានចាប់ទោសកំហុសដាក់អ្នកណា ដែលថាអ្នកណាអ្នកណាយើង គេនឹងគ្រាន់តែបញ្ញត្តិទេតើអ្វីដែលជាបរមត្តគឺវត្តដាក់សង្សារដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណាមានកិលេសនាំឲ្យធ្វើកម្មកម្មនាំឲ្យមានវិបាកបានសន្មត់ថាយើងមួយអង្គមួយអង្គម្នាក់ម្នាក់នឹងអញ្ចឹងមាននរណាទៅធ្វើកិលេសឲ្យខ្លួនឯងនរណាទៅធ្វើអាក្រក់ឲ្យខ្លួនឯងនរណាទៅធ្វើសេចក្តីទុក្ខលំបាកឲ្យខ្លួនឯងមើលមើលនរណាទៅធ្វើទុក្ខវេទនាធ្វើរាគៈទោសៈមោហៈឲ្យខ្លួនឯង ដល់តែមានបញ្ញាយើង បានជួបការពិតអញ្ចឹងអ្វីអ្វីមានបច្ច័យត្រូវតែកើតឡើងតាមបច្ច័យទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកដតីកាលណាបើពុទ្ធបរិស័ទចេះពិចារណាបាបអកុសលក្នុងចិត្តរបស់យើងមានដែរណា យើងឈប់ការឈប់សាហាវទៅរកអ្នករតីហើយពីព្រោះយើងដឹងថាដែលអ្នករតីធ្វើអីខុស1 2 3 4 10ហ្នឹងមកពីលោភៈទោសៈមោហៈទេតើដែលជាមូលហៅថាអកុសលមូលដល់អញ្ចឹងអកុសលមូលហ្នឹងមាននរណាទៅធ្វើឲ្យខ្លួនឯងយើងក៏មិនបានធ្វើឲ្យខ្លួនឯងអ្នករតីក៏មិនបានធ្វើឲ្យយើងក៏មិនបានធ្វើឲ្យអ្នករតីអ្នករតីក៏មិនបានធ្វើឲ្យខ្លួនគាត់បើអត់លោភៈទោសៈមោហៈទេស្មើនឹងព្រះអរហន្តបាត់ហើយអត់មានធ្វើខុសអីប្រពន្ធចង់ទៅសាយសក់ បើអត់មានលោភៈទុសៈមោហៈអកុសលមូលឥឡូវយើងមើលមើលតើយើងគិតចាប់បាបអកុសលនឹងទៅដាក់ឲ្យយ៉ាងណានិន្ទាខ្នន់ខ្នាញ់ក្តៅក្រហាយទៅរនណាអានឹងមកពីយើង មិនតាន់បានដឹងចូលដល់បរមត្តហ្នឹងដល់តែយើងបានសិក្សាដល់បរមត្តធัวទៅវាទៅជាមេត្តាករណាទាំងមានសត្វលោកមកជាអារម្មណ៍ដែលនាំឲ្យយើង បបួលគ្នាធ្វើបន់ដើម្បីជួយគ្នាហែលរោគកោះរោគត្រៃរោគទីពឹងនឹងឯងសត្វតែជាអ្នករួងគ្រោះទាំងអស់គ្នាទេ ដូចជាលិចសំពៅកដាលសមុទ្រអីចឹងវាមាន ណាទៅបង្កើតសមុទ្របង្កើតខ្យល់ព្យុះអីហ្នឹងហើយយើងទៅខឹងទៅបន្ទោសណាណាវាសត្វតែអ្នករួងគ្រោះទាំងអស់គ្នាចឹងបើដូចយើងនិយាយតែអ្នករួងគ្រោះគ្រឿងញៀនអីចឹងក្នុងសង្គមសពថ្ងៃមានកលែងកែប្រែពិភពនៃសេចក្តីសង្ឃឹមអីអីចឹងយើងនិយាយពាក្យហ្នឹងសំរុំហ្នឹង ជនរងគ្រោះនឹងឯងទេពីព្រោះដោយសារសង្គមនឹងវាបង្កើតអាគ្រឿងញៀតនឹងអ្នកចាយចាយអីអីទាំងអស់នឹងនឹងឯងបានជាវាមានបងប្អូនកូនចៅរងគ្រោះនឹងអានឹងខ្ញុំណាលើកឧទាហរណ៍ដើម្បីមកបញ្ជាក់ថាមនុស្សយើងពេញពិភពលោកសត្វលោកទាំងអស់នឹងសុទ្ធតែជាអ្នករងគ្រោះ គឺដោយសារវាមានវត្តដាក់ហ្នឹងដែលវាមានកិលេសនាំឲ្យធ្វើកម្មកម្មនៅមានវិបាកវាបាក់វិលទៅរកកិលេសវិញហ្នឹងបានវាមានការសន្មត់ថាយើងមួយអង្គមួយអង្គម្នាក់ម្នាក់គ្រប់គ្រប់គ្នាហ្នឹងអញ្ចឹងយើងទៅ ចាប់ទោសកំហុសដាក់នរណាចាប់នរណាទៅដាក់ទោសអីកន្លែងណា បើថាវាអត់មាននរណាបង្កើតកិលេសឲ្យខ្លួនឯងផងហ្នឹងអញ្ចឹងមានតែយើងជួយគ្នានឹងឯងបានជាពុទ្ធអង្គត្រាស់ដឹងឡើងប្រទានពធទេសនាហ្នឹងក្នុងការរំលឹកដាស់តឿន ពុទ្ធបរិស័ទនោះទេវតាទាំងអស់ហ្នឹងឲ្យមានកុសលធម៌កុសលចិត្តមានបញ្ញាភ្លឺស្វាងកើតឡើង បានឃើញសច្ចធម៌នឹងឯងដែលអាចជាទីពឹងដល់ខ្លួនឯងបានបាននៅសេចក្តីសុខស្ងប់ព្រោះប្រសិជ្ជៈសេចក្តីប្រកាន់នឹងក៏ណាហើយមានសំណួរទាំងសំណួរពុទ្ធបរិស័ទយើងណាសាកសួរអភិធម្មទាំងណា នឹងឯបាសក់សិនខៀនៅភូមិកោះធំឃុំព្រៃគ្រី ស្រុកជលគិរីកណានឹងឯសាកសួរអភិធម្មពីចិត្តបច្ចកលាបៈដែលមានឈ្មោះថាសត្យនវកកលាបៈសត្យនវកកលាបៈនេះគឺតាមពិតមិនមិនត្រូវមាន ព្រោះចិត្តជាសមុទ្ឋានទេពីព្រោះចិត្តតែកាលណាជាសមុទ្ឋានវានាំឲ្យមានសម្លេងមែនប៉ុន្តែត្រូវត្រូវសហជាតិជាមួយនឹងវិជ័យវិញ្ញាតកណាហ្នឹងប្រព្រឹត្តទៅបាននឹងឯងបើចំពោះកលាបៈខាងក្រៅដែលមានឧតតជាសមុទ្ឋានណាព្រោះសត្វតរូបវាមានសមុទ្ឋាន2គឺចិត្តហើយនឹងឧតតបើ ចំពោះឧតតអានឹងវាមានសម្លេងកើតឡើង នឹងឯងសត្យនវកៈអញ្ចឹងទៅដោយអមិភោគរូប8មានសម្លេងជាគម្រប់9អាហ្នឹងបានព្រោះអត់មានចិត្តជាសមុទ្ឋានឬអត់មានវិច័យវិញ្ញាតទេអញ្ចឹងគឺថាសម្លេង ដែលកើតឡើង អំពីមនុស្សសត្វនេះវាតល់តែវាតល់តែប្រព្រឹត្តទៅ ជាមួយនឹងវិច័យវិញ្ញាតអញ្ចឹងវាចូលទៅក្នុងរូប10ហ៎នឹងឯងអញ្ចឹងវាមាន8វាមាន8គឺហៅថាសត្វថតកកលាបៈ នឹងរាប់ពី8នឹងមកក្នុងហ្នឹងមិនមានសរសេរហ្នឹងហើយមានសតផតកកលាបៈហ្នឹងវាមានអវិញ្ញភោគរូប8សតរួចបានចាប់មកមាន9អាហ្នឹងយើងស្រួលចាំទេមាន6សំណុំហ្នឹងវាមាន8 9 10 11 12និង13កណារាប់ពី8នឹងមកដល់13វាមាន6កលាបៈ រួចទៅយើងបូកចូលគ្នាទៅ8បូក9 9បូក10 10បូកបូកបន្តមកទៀតមកណាហ្នឹងឯងឲ្យឃើញប្រមាណតេសក្ថីដូច63បូកមើលទៅ8បូក9ឃើញប្រមាណបូកនឹង10រួចបូកនឹង11រួចបូកនឹង12រួចបូកនឹង13ទៅកណាហ្នឹងឯងអាហ្នឹងចំនួនចិត្តតច្ចរូបកណាហើយអញ្ចឹងគឺ ប៉ុន្តែបញ្ហាចង់សួររតីពីនឹងទេសួរអានេះត្រូវហើយណាកាយវិញ្ញាតនវកកលាបៈហ្នឹងហ្នឹងគឺថាវាមានអវិភោគរូប8រួមនឹងកាយវិញ្ញាតនឹងឯងហើយនឹងវជ័យវិញ្ញាតិសត្យតសកកលាបៈនឹងឯងហូហែមកដល់បាន11 11នេះអត់មានបូកនឹងសត្យទេគឺត្រឹមតែលហុតាតិ អេកាទសកៈនឹងឯងនឹងនៅក្នុងសិភើអភិធម្ម9បរិឆេទណា ក្នុង រូបនឹងមើលតាមនឹងនឹងឯងគឺថាបន្ទាប់ពី10មក11 11ហ្នឹងគឺអវិនិភោគរូប8បូកនឹងវិការរូប3នឹងឯងហៅថាលហុតាតិ ពីព្រោះវាមាន3មានលហុតារូបស្រាលហ្នឹងហើយបានមុទតារូបទុនបានកម្មញ្ញតារូបគូដល់ការងារចឹងទៅហើយបាន11ហ្នឹងមកបានមក12ទៅណាហ្នឹងឯង12ហ្នឹងគឺតេតួងទៅនឹងអវិនិភោគរូប8ហើយវិការរូប នឹងឯងមាន3ទៅជា11ហើយនឹងកាយវិញ្ញាតមួយទៀតហ្នឹងហ្នឹងឯងអាហ្នឹងគឺបាន12ហើយបានដល់13ហ្នឹងអវិភោគរូប8វិការរូប3ដល់11ហើយនឹងសត្យវិជ័យវិញ្ញាតនឹង2មកទៀតមកបាន13ហ្នឹងហើយអស់ហើយតែប៉ុណ្ណឹងហើយសាកសួរថាទាំង6កលាបៈនេះ ហ្នឹងហើយ6ត្រូវហើយចំនួនហ្នឹងប៉ុន្តែយើងរើរូបសាថ្មីទៅណាហើយបានត្រឹមត្រូវតាមហ្នឹងហើយជួនកាលយើងរៀនតាមសភៅណាណាមកអីក៏យើងពិនិត្យទៀងទាត់តាមហ្នឹងថាប៉ុណ្ណាហើយកើតពីចិត្តហ្នឹងឯងក្នុង32ដួងហ្នឹងអំណោទ្វេរវចនៈមួយដួងហ្នឹងវាជាការចាប់ផ្ដើមហើយបាន កាមជីវ័ន29និង អភិញា2ដួង ណាហ្នឹងហើយដែលនាំឲ្យមានកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងតកតងនឹងចិត្តហ្នឹងប៉ុណ្ណាហើយចុះហេតុអ្វីបានជាទី1ទី2ទី3អីហ្នឹងពុំមានវិការរូប3ហ្នឹងគឺសំណួរដែលសាកសួរហ្នឹងគឺជាអ្នកសិក្សាដែលរៀនទៅគាត់មាន បញ្ញា មានកម្រិតមកដើម្បីនឹងគិត ពិចារណានឹងឆ្លាតហើយនឹងមិនអ្នករៀននឹងចេះតែគិត បានទៅទេថាម៉េចក៏រៀនតែអញ្ចឹងបានតែចាំមកគិតអីតិចបន្តួចប៉ុន្តែឲ្យបានគិតឲ្យមានកម្រិតចម្រើនទៅដោយបញ្ញាអីអីចឹងទៅមិនបានទេវាខុសគ្នាហើយខ្លះទៀតហ្នឹងមិនបានទាំងរៀនបានអីផងគ្រាន់តែអានមិនដាច់ផងលែងចង់រៀនបាត់ហើយចឹងទៅទៀត នឹងឯងដូច្នេះគឺក្នុង សំណួរដែលសាកសួរហ្នឹងគឺចង់បញ្ជាក់ថានឹងឯងមិនក៏បានជាមានវិញ្ញាតិរូបដោយកាយវិញ្ញាតិវិជ័យវិញ្ញាតិអីហើយ ហើយអត់មានវិការរូបហ្នឹងគណាពីព្រោះបើអត់មានវិការរូបមិនក៏បាន ជាកម្រើកកាយកម្រើកវាចានឹងទៅបាននឹងគឺ ទៅតាមកម្លាំងរបស់ចិត្តគណាចិត្តនឹងវាមានកម្លាំងប្រព្រឹត្តទៅ វាមានទាំងវិការរូប3ហើយវាមានវិញ្ញាតិរូប2ហ្នឹងពីព្រោះរូបទាំងអស់ហ្នឹងវាជាណាអសភាវៈទេកណាហ្នឹងឯងអសភាវៈរូប វាអត់មានសភាវៈអីខ្លួនឯងទេកណាវាទៅតាមសភាវៈរូបនឹងឯងសភាវៈរូបវាមាន18ក្នុង រូប28ហ្នឹងណា នឹងឯងហើយរូប10វាជាអសភាវៈនឹងឯងអសភាវៈនឹងវាមានដែលជាបរិឆេទរូប1វិញ្ញាតរូប2វិការរូប3នឹងបាន6ហើយនឹងលក្ខណៈរូប4ទៅទៅជា10រូបហ្នឹងអាហ្នឹងគឺជាអសភាវៈវាអត់មានសភាវៈអីខ្លួនឯងទេ ប៉ុន្តែវាអាស្រ័យនឹងសភាវៈរូបមាន មហាភូតរូបជាដើមអញ្ចឹងទៅ បានជាវាមានការកម្រើកកាយឬកម្រើកវាចាហ្នឹងវាអត់មានរូបកម្រើកអីជាបរមត្តដែលជាសភាវៈខ្លួនឯងទៅទេហ្នឹងឯងតែរាប់ចូលក្នុងបរមត្តប៉ុន្តែជា បរមត្តអសភាវៈហ្នឹងឯងដូចជាលក្ខណៈរូបចឹងវាគ្រាន់តែលក្ខណៈ ដូចថាមានជាតិរូបកើតមកដោយសន្តតិឧច្ចយៈរូបសន្សំរូបតំណអីអីហ្នឹងប៉ុន្តែវាអត់មានទួសភាវៈសន្សំតំណអីខ្លួនឯងអីទៅទេគ្រាន់តែជាអាការៈវិការៈលក្ខណៈនៃសភាវៈរូបដែលវាមាន ការកើតឡើងចឹងទៅក៏ហៅថារូបកើតប៉ុន្តែវាមានរូបឯណាផ្សេងទៀតក្រៅពីសភាវៈមហាភូតរូបជាដើមហ្នឹង ចឹងគឺនៅក្នុងវិការរូប3ហើយវិញ្ញាតរូប2អីអីហ្នឹងវាជាអសភាវៈទេអញ្ចឹងវាតេតួង ទៅនឹងសមុទ្ឋានហ្នឹងនឹងឯងហើយរូបហ្នឹងវាអត់មែនមានកម្មជាសមុទ្ឋានអីណានឹងឯងវាមានចិត្តជាសមុទ្ឋានដែលនាំឲ្យមានវិញ្ញាតរូប2វិញ្ញាតរូប2ហ្នឹងគឺសមុទ្ឋានតែមួយគត់ គឺមានចិត្តបើសំលេងតែវាអាច មាន ចិត្តជាសមុដ្ឋានក៏មានមានឧតតជាសមុដ្ឋានក៏មាន បើវិការរូប3វាមាន ទាំងចិត្តទាំងឧតតទាំងអាហារជា សមុដ្ឋានអញ្ចឹងវាតេតួងទៅនឹងសមុដ្ឋានដែលនាំឲ្យរូបកើតឡើងក្នុងពេលហ្នឹងវាត្រូវកើតរួមជាមួយគ្នានឹងវិញ្ញាតិរូបឬក៏អត់ទេហើយរូបហ្នឹងវាប្រព្រឹត្តទៅដែលថាជាវិការៈរូប3ហ្នឹងវារូប ទន់រូបគេថាស្រាលរូបគួរដល់ការងារហ្នឹងវាតកតងទៅនឹងការដែលនៅមាន ជីវិតរស់នៅនឹងឯងតែពេលស្លាប់ទៅវាអត់មានទេវាអត់មាន រូបស្រាលរូបទន់រូបដូចគួរដល់ការងារអីហ្នឹងទៅទេប៉ុន្តែអញ្ចឹងគឺថាអាសភាពនៃរូបទាំងអស់ហ្នឹងដោយសារសមុទ្ឋានហ្នឹងវាមានចិត្ត វាមានឧតោវាមានអាហារអញ្ចឹងគឺថាក្នុងពេលហ្នឹងវាមានចិត្តដែលនាំឲ្យមានវិញ្ញាតិរូបហ្នឹងវាមិនចាំបាច់រួមជាមួយគ្នានឹងវិការរូប3ហ្នឹងវាមានតិចតួចអីចឹងទៅគណាដល់អញ្ចឹងសភាពនៃសមុទ្ឋានតិចតួចហ្នឹងវាមិនបានមានវិការរូប3ប្រកបជាមួយវាក្រន់តែថាមាន វិជ័យវិញ្ញាតក្នុងសភាពដែលថានឹងមានចិត្តជាសមុទ្ឋានដើម្បីឲ្យបតវ័យធាតនឹងប៉ះខ្ទប់នឹងឋាននៃសម្លេងនឹងតែប្រពន្ធនឹង ទៅកណាតិចតួចអីចឹងទៅវាអត់មានតកតួងទៅ ជាមួយគ្នានឹងវិការរូប នឹងឯងអញ្ចឹងគឺយើងមើលទៅតាមសភាពហ្នឹងចឹងពេលខ្លះយើងនិយាយដីអីចឹងទៅគឺថាមានកម្លាំងខ្លាំងចឹងទៅ ក្នុងការដែលនិយាយនឹងហ្នឹងវាមាន សត្វតរូបវិជ័យវិញ្ញាតហើយប្រកបដោយវិការរូប3នឹងទៅទៀតក្នុងសភាពនៃកលាបៈរូបនឹងឯងដែលវាមានរូបស្រាលរូបទន់រូបគួរដល់ការងារនឹងដែលប្រព្រឹត្តទៅជាកម្លាំងដែលធ្វើឲ្យយើងស្រាលកាយស្រាលដៃស្រាលជើងស្រាលមាត់ អីអីហ្នឹងទៅតាមកម្លាំងពលំដែលយើងមានហ្នឹងអាហ្នឹងគឺជាវាយោធាតទេណាកម្លាំងហ្នឹងប៉ុណ្ណាដែលធ្វើឲ្យយើងមានការកម្រើកកាយកម្រើកវាចានឹងគឺវាជាធាតខ្យល់ហ្នឹងហើយធាតខ្យល់ហ្នឹងក៏កើតមាន ព្រោះកម្មជាសមុទ្ឋានក៏មាន មានចិត្តជាសមុទ្ឋានក៏មាន មានឧតតជាសមុទ្ឋានក៏មាន មានអាហារជាសមុទ្ឋានក៏មានវាយោធៀបនឹងអញ្ចឹងគឺថាក្នុងការដែលព្រះធัวបានសម្ដែងចែកសភាពនៃរូបដែលកើតមានព្រោះចិត្តជាសមុទ្ឋានហ្នឹងវាតេតួងទៅតាមកម្លាំងចិត្តនឹងឯងមាន តិចមានខ្លាំងទៅតាមហ្នឹងគណាហ្នឹងឯងហើយនេះ ចេតនាក្នុងចិត្ត25ជាតួកម្មនាំឲ្យកើតកម្មជារូបក្នុងកាមភព និងរូបភពតើចិត្ត25នោះជាចិត្តអ្វីគណាអានឹងចិត្ត25ប្រកបដោយចេតនាជាតួកម្មនឹងនៅក្នុងអកុសលចិត្ត12ក្នុងមហាកុសល8ក្នុងរូបាវចរៈកុសល5គ្រប់បាត់ហើយហ្នឹងហើយ គឺអកុសល12មហាកុសល8ទៅជា20រូបាវចរៈកុសល5ទៅ25ហើយចេតនាដែលកើតក្នុងចិត្ត25ហ្នឹងដែលជាកម្មបច្ច័យឲ្យមាន កម្មច្ចរូបនៅ ក្នុងកាមភព និងរូបភព រូបព្រំហ្នឹងគឺថារូបរបស់ ព្រំហ្នឹងអាហ្នឹងគឺកម្មច្ចរូបកណាហ្នឹងឯងរូបដែលកើតពីកម្មទាំងហើយ ទោះជាកើតពីរូបាវចរៈកម្មក៏ដោយណាប៉ុន្តែរូបចូលនៅក្នុង កាមាវចរាធម្មាទាំងរូបហ្នឹងមិនមែនចូលក្នុងមហកតាធម្មាទេមហកតាធម្មា គឺ មានត្រឹមតែចិត្តចេតសិកដែលរួមទៅ ទាំងរូបាវចរៈអរូបាវចរៈហ្នឹងវាមាន9 3ដង27ចិត្តចេតសិកសត្វដែលជា មហកតាធម្មាពុទ្ធัวមានសភាពជាធំអញ្ចឹងរូបសំបីកើតអំពីរូបាវចរកម្មក៏ពិតប៉ុន្តែរូបនឹងគឺជាកាមាវចរាធម្មាពុទ្ធัวដែលប្រទៅនៅក្នុងកាមអញ្ចឹងទេចឹងក៏ណាហ្នឹងគឺជារូបហ្នឹងតែប៉ុណ្ណឹងទេសួរអំពី725ហ្នឹងស្អីខ្លះហ្នឹងប៉ុណ្ណាហើយ នេះមួយទៀតអស់ហើយណាបាសក់ឡងបានទាំងណាជាមន្ត្រីរាជការចូលនិវត្តតេតៈណាធ្វើការនៅសាលាស្រុកជលគិរីណាខ្ញុំសួរលោកគ្រូពីខ្ញុំបាទមានចម្ងល់ ទី1ត្រង់ពាក្យថាសំបវេសីចឹងណាណាសំបវេសី ហ្នឹងសំភៈណាសំភៈវេស័យហ្នឹងឯងភវៈហើយនឹងអេស័យណាប្រែមកតែស្វែងរកភពគាត់អញ្ចឹងវាត្រូវភវៈហ្នឹងឯងសំភៈវេស័យអឺមានន័យយ៉ាងណាកើតនៅទីណាមុនចតិឬបរិសន្ធិឬក៏បានកើតអីនឹងយ៉ាងណា នៅក្នុងបេដកលេខ31ណាហ្នឹងឯងមើល បន្តអំពីពុទ្ធវៈទៅដល់អាហារវៈនឹងឯងហើយនៅក្នុងអាហារសោតហ្នឹងចាប់ដើម ទៅគឺព្រះអង្គទ្រង់សម្ដែង អំពីសព្ពេសតាអាហារដ្ឋតិកាហ្នឹងសត្វទាំងឡាយទាំងពួងរស់នៅ បានដោយសារអាហារហ្នឹងគឺអាហារ4ហ្នឹងឯងដែលញ៉ាំងភូតស័ព្ទឲ្យថិតនៅនឹងដើម្បីអនុគ្រោះដល់សម្ពវេសីគឺបានដេកថា អាហារទាំង4កបលង្ការអាហារផាសាហារមនោសញ្ចេតនាហារហើយនឹងវិញ្ញាណាហារនឹងដែលជាបច្ច័យដ៏ពិសេសតាមពិតអាហារហ្នឹងក៏គឺបច្ច័យហ្នឹងប៉ុន្តែជាបច្ច័យពិសេសដែលសម្រាប់ឲ្យសត្វទាំងឡាយនឹងឯងបានប្រព្រឹត្តទៅក្នុងភពហើយសត្វទាំងឡាយនឹងគឺជាបញ្ញត្តិទេ ដោយបរមត្តគឺបានដេកតែវត្តដាក់ទុកនឹងធัวទាំងឡាយដែលអាស្រ័យបច្ច័យនឹងឯង បានជាពោលថាសត្វលោកមួយអង្គមួយអង្គម្នាក់ម្នាក់នឹងទៅអាស្រ័យអាហារទាំង4ហ្នឹងគឺបច្ច័យនឹងឯងដែលនាំឲ្យមានសត្វលោកប្រឹកទៅតេតួងកបលង្ការាហា ទៅ មានភាសៈតាមទ្វាទាំង6នាំឲ្យមានវេទនាមានតណ្ហាទៅ បានតតែងមនោសញ្ចេតនាហា គឺកម្មកម្មនឹងឯងនាំឲ្យមានបដិសន្ធិវិញ្ញាណបដិសន្ធិវិញ្ញាណនាំមកនៅនាមរូប នឹងឯងដែលព្រះអង្គសម្ដែងវិញ្ញាណណាហាដូចជាការចាក់ដោយលំពេងមួយថ្ងៃ300លំពេងអញ្ចឹងណាមានសេចក្តីទុកក្រៃលែងណានឹងឯងទៅនាមរូបដូចជាមុខរបួសកងទុក12កងហ្នឹងគឺជាការឈឺចុកចាប់នៃមុខរបួសហើយព្រះអង្គទ្រង់សម្ដែងថាបើសិនបើមានវិធីរួចផុតចាក់ទុកដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងចាក់អស់100ឆ្នាំ មែនមួយឆ្នាំ365ថ្ងៃទេណាចាក់អស់100ឆ្នាំរួចទៅបានរួចផុតចាក់ទុកអ្នកទាំងឡាយទៅឲ្យគេចាក់ទៅបើមានរបៀបរួចផុតចាក់ទុកដោយការចាក់ដោយលំពេងមួយថ្ងៃ300លំពេងហើយចាក់100ឆ្នាំរួចទៅបានដល់ព្រះនិព្វានឲ្យគេចាក់ទៅនឹងឯងពីព្រោះសេចក្តីទុកក្នុងវត្តសង្សារវាក្រៃលែងជាងនឹងណាស់ចឹងបានយើងសិក្សាពិចារណាឃើញភ័យក្នុងវត្តសង្សារណាយើង មិនមានមកសម្គាល់ដូចជាខ្លួនឯងប្រសើរក្រន់បើអីនៅក្នុងភពនេះទេនឹងឯងរឿងប្រសើរគឺមានតែយើងឈ្នះកិលេសតែប៉ុណ្្នឹងទេ ក្រៅពីនឹងយើងកុំកុំគិតថាយើង ប្រសើរក្រន់បើរឿងអីរឿងអីនឹងឯងទោះជាមានលៀបអត់លៀបមានយោអត់យោគេសរសើរគេនន្ទាអីនឹងយ៉ាងណាគឺយើងត្រូវកំណត់ជាលោកធัวចឹងទៅ នឹងឯងមិនមែនជារឿងដែលយើងញាប់ញួរជាមួយនឹងអ្វីអ្វីទាំងអស់នឹងទេឲ្យតែយើង បានប្រព្រឹត្តព្រះមច្ចរិយធម៌កំចាត់បងសេចក្តីទុក្ខ ក្នុងវត្តសង្សារព្រះអង្គទ្រង់ត្រាស់ថាវាអត់មានវិធី ដើម្បីឲ្យរួចផុតចាកទុកដោយការចាក់ដោយលំពេងអញ្ចឹងទេដូច្នេះអ្នកទាំងឡាយត្រូវប្ររពសេចក្តីព្យាយាមដើម្បីត្រាស់ដឹងនៅសច្ចធម៌អានឹងដែលពោលទៅដល់នឹងគឺមកពីវិញ្ជារឿងសម្បវេសីដែលជាសត្វស្វែងរកភពនឹងមិនមែនបានដីថាពលឹងវិញ្ញាណដែលតែលតោលអីរត់ទីកើតមិនតាន់បានអីទេគឺបើនិយាយពីមនុស្សយើងនៅក្នុងផ្ទៃនៃមេត្តានឹងហៅសម្បវេសីប្រសូត កើតមកអានឹងហៅថាភូតៈនៅក្នុងសុទ្ធអានឹងហៅសម្ភវេសីញាស់ចេញមកហៅថាភូតៈនឹងអញ្ចឹងហើយចំណែកសត្វឧបបាទកៈកំណើតកើតឡើង ក្នុងអេរិយាបទដំបូងហៅសម្ភវេសីដូអេរិយាបទហៅថាភូតៈចាំទៅហើយបើសង្សេតិជៈនៅក្នុងគណៈដំបូងហៅសម្ភវេសីគណៈក្រោយមកហៅថាភូតៈអញ្ចឹងគឺបានដេកតែបដិសន្ធិហើយបានជាអាស្រ័យអាហារហ្នឹងណា នឹងឯងគឺអាស្រ័យមโนសញ្ចេតនាហាដែលព្រះអង្គប្រៀបដូចជា បរោះពីរនាក់ខ្លាំងខ្លាំងចាប់ដើមដៃបរោះទន់ខ្សោយម្នាក់ នឹងឯងចាប់ដើមដៃទាំងសង ខាងទាញទម្លាក់ក្នុងរណ្ដៅ រងើកភ្លើង អភិសង្ខារគឺកម្មជាបច្ច័យឲ្យសត្វលោកចូលកម្មភព3ហ្នឹងណានឹងឯងអាហ្នឹងដូចជាអ្នកចាប់បរោះដែលខ្សោយទម្លាក់ទៅក្នុងរណ្ដៅងើកភ្លើងសត្វលោកយើងហ្នឹងដូចជាអ្នកដែលខ្សោយអញ្ចឹងបរោះដែលត្រូវធ្លាក់ចូលក្នុងរណ្ដៅងើកភ្លើងហ្នឹងអញ្ចឹងរឿងភព3ហ្នឹងគឺអញ្ចឹងនឹងឯងដូច្នេះគឺថាក្នុងក្នុងបដិសន្ធិហ្នឹងណា នៅជាសម្ពវេសីហ្នឹងប៉ុន្តែគឺបដិសន្ធិហើយក្រំតែថាវាមិនតាន់មានឈ្មោះថាភូតតៈអញ្ចឹងបានជាបដិសន្ធិហ្នឹងត្រូវអាស្រ័យអាហារនឹងឯងដែលអនុគ្រោះដល់សម្ពវេសីសត្វសម្ពវេសីសត្វហ្នឹងគឺបដិសន្ធិនឹងឯងក្រំតែថាបដិសន្ធិហើយនៅក្នុងផ្ទៃនៃមេដាឬក៏នៅក្នុងសុទ្ធជាដើមអញ្ចឹងទៅ បានជាត្រូវ អាស្រ័យអាហារគឺមโนសញ្ចេតនាហាវិញ្ញាណអាហារហ្នឹងវិញ្ញាណអាហារគឺតួបដិសន្ធិហ្នឹងណា នឹងឯងអញ្ចឹងយើងត្រូវឲ្យយល់ថាដែលអនុគ្រោះ ដល់សម្ពវេសីសត្វហ្នឹងគឺដោយសារអាហារដូច្នេះអាហារនោះជា បច្ច័យដល់បដិសន្ធិហើយមិនមែនមិនតន់បដិសន្ធិទេហើយសួរតទៀតថា អ្នកមានប្រាជ្ញា និងពាក្យថាអ្នកប្រាជ្ញមានន័យខុសគ្នាយ៉ាងណានឹងគឺយើងវាអាចប្រើខុសគ្នាអីចឹងទៅ អ្នកប្រាជ្ញក្នុងលោកអីអីចេះចោះ នឹងឯងក៏ប៉ុន្តែក្នុងន័យដូចតែគ្នាទេ អ្នក ប្រាជ្ញគឺអ្នកមាន បញ្ញានឹងឯងចឹងហើយក្នុងពុទ្ធសាសនានេះអ្នកមានបញ្ញាគឺ ជាអ្នកដែលចេះជួយ ខ្លួនឯងឲ្យរួចពីពីសេចក្តីទុក្ខរៀងបន្ថែមអ្នកឆ្លាត មួយទៀតទៅក៏មានបញ្ញាហ្នឹងបើយើងចង់និយាយជា ពីរដោយព្យញ្ជនៈផ្សេងគ្នាថាមនុស្សឆ្លាត គឺជាមនុស្សដែលចេះជួយខ្លួនឯងឲ្យរួចពីបាប ឯអ្នកមានបញ្ញាគឺជាអ្នកណាដែលចេះជួយខ្លួនឯងឲ្យរួចពីសេចក្តីទុក្ខដោះស្រាយបញ្ហាបាននឹងឯងអញ្ចឹងតែប៉ុណ្ណឹងទេខ្ញុំប្រកាសណាបានចូលរួមម្ដែងធัวឆ្លើយបញ្ហាសំគួរដែលនៅពេលវេលាតែប៉ុណ្ណេះឯងអេវ៉ាំង